ហើយក៏ប្រាប់ឪពុកទៅវិញថាកុំបារម្ភចាំពេលបានហើយនឹងទៅនៅជាមួយកូន កូននឹងថែរក្សាអីអញ្ចឹងទៅក៏ដំណើររឿងហ្នឹងក៏ឪពុកក៏បានទៅនៅកូនទី1កូនទី1ដូចថា ធ្វើចការហត់អញ្ចឹងក៏ប្រាប់ទៅឪពុកវិញថាអឺប៉ែនៅមួយខ្ញុំហត់ណាអញ្ចឹងប៉ែឯងទៅនៅមួយកូនទី2ហើយអញ្ចឹងក៏បានទៅនៅជាមួយកូនទី2កូនទី2ហ្នឹងពេលញ៉ាំបាយហ្នឹងក៏ដូចថា ហឹមមហូបអត់ឆ្ងាញ់ទេអញ្ចឹងបែរទៅនៅមួយកូនទី3ហើយហើយឪពុកក៏បានទៅនៅកូនទី3ក៏ដូចថាខ្លួនឯងធ្លាក់ខ្លួនឈឺដល់ពេលធ្លាក់ខ្លួនឈឺទៅក៏ដៃពុនក៏ភាកសាគ្នាថាប៉ាឈឺហើយនាំទៅប៉ែតដល់ពេលទៅទៅគាត់ទៅលឺអញ្ចឹងក៏ប្តីប្រពន្ធភាសាថាចុះបើសិនជាអស់លុយច្រើនតែយើងត្រូវធ្វើយ៉ាងម៉េចឪពុកគ្រាន់តែលឺបែបហ្នឹងក៏ដូចថា កើតភាពតូចចិត្តក៏វិច្ចប្រវិច្ចខ្លួនឯងរត់ចេញដូចថាចេញពីផ្ទះកូនទី3ហ្នឹងក៏ទៅជាអនាថាទៅហើយក៏ថ្ងៃមួយដោយមានគេអ្នកដើរតាមផ្លូវហ្នឹងក៏គេឃើញរបៀបថាគាត់ធ្លាក់ខ្លួនទៅជាអ្នកដូចសុំទៀនក៏គេឡាយវីដេអូឲ្យដើម្បីរកកូនឲ្យថានេះជាឪពុក បានដូចថាត្រូវបានកូនបោះបង់ឬអីមួយក៏អញ្ចឹងក៏ឡាយទៅក៏កូនឃើញកូនឃើញក៏នាំគ្នាមូមតិគ្នាក៏មកសុំប្រមាទោសពីឪពុកក៏ទៅនៅជាមួយគ្នាវិញកណាចង់សួរថាក្នុងសាច់រឿងនេះបើសិនជាយើងមើលថាកំហុសរបស់កូនកណាជឿថាគ្រប់គ្នានឹងមើលយល់ថាកូនមានភាពខុសច្រើនប៉ុន្តែកណាចង់កែថាបើសិនជាកណាតតជួបរឿងបញ្ហាហ្នឹងប៉ិនចង់សួរថា តើមុននឹងកើតហេតុហ្នឹងតើយើងមានវិធីបែបណាតាំងពីការចែកគេរហូតដល់ការរស់នៅជាមួយកូន កាលណាឃើញកូនមានភាពខុសឆ្គងតើយើងគួរគ្រាន់តែលឺភ្លាមយើងចាប់ដើមតូចចិត្តភ្លាមហើយក៏ចាក់ចេញពីផ្ទះហ្នឹងឬមួយក៏ដោយយើងត្រូវមូមថាឥឡូវហៅកូនមកនិយាយថាកូនឯងចេះចេះចេះចេះតើមានវិធីណាកុំឲ្យដល់ថ្នាក់ខ្លួនឯងត្រូវចាក់ចេញហើយត្រូវមានបញ្ហាបែបហ្នឹងកណ្ដាលអស់របស់ នេះដូចរឿងព្រាមណែស្ដាប់ទៅដូចរឿងនិទានណោះហ្នឹងហើយហ្នឹងហើយអឺបើសម័យប្រហែលជាគេតែងលំនាំរឿងព្រាមកូន4នាក់សម័យពុទ្ធកាល ដែលស្ដាប់ឯរឿងហ្នឹងមាន កូន4នាក់ហ្នឹងព្រាមហ្នឹងគាត់មានទ្រព្យ8សែនកហបណៈ កូន4ដល់ការហើយទៅចែកឲ្យម្នាក់មួយសែនម្នាក់មួយសែនគាត់នៅសល់4សែនតែចឹងទៅគាត់ជាព្រានព្រាមពោះម៉ាយអឺដល់តែកូននឹងគេគិតថាលុយឪពុកនៅសល់ច្រើនបើអញ្ចឹងខ្លាចគាត់យកប្រពន្ធទៀតណាលុយនឹងវាត្រូវបានលើប្រពន្ធអញ្ចឹងក៏ទៅយកចិត្តទុកដាក់បំរើច្បាច់គក់រហូត រហូតដល់គាត់នឹងទន់ចិត្តគាត់គេសួរថាលោកឪពុកមានចង់បានប្រពន្ធទៀតដែរអូយពុកចាស់ហើយមានចង់បានអីទេហាខ្ញុំមិនថាទុកលុយកាក់ហ្នឹងទុកយកប្រពន្ធហើយបើអត់យកប្រពន្ធហ្នឹងទុកលុយតែអីចែកឲ្យកូនរស់ស៊ីទៅមិនស្រួលកូនចាំរស់អូប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងគាត់ថាអឺអញ្ចឹងមែនដល់ពេលចែកអស់ទៅក៏គេលាវិញថាបើពុកខ្វះខាតអីចាំទៅផ្ទះគេទៅ ស្តៀងដូចរឿងមិញអញ្ចឹងប្រហែលជាគេតែងរឿងហ្នឹងតាមលំនាំហ្នឹងមនុស្សរៀងសាហាវបន្តិចដោយសារនៅពេលដែល ទៅនៅជាមួយកូននឹងបានតែប្រហែលថ្ងៃទេកូនរបស់គាត់កូនប្រុសកូនភាសាសិលសេរីអញ្ចឹងកូនប្រុសនឹងអត់ហ៊ាននិយាយអីឲ្យទុកឲ្យប្រពន្ធអ្នកចាត់ការអឺថ្ងៃមួយនឹងនឹងគេត្រូវគ្នាមិនគាត់រៀបឡើងទៅលើផ្ទះវិញគេឈោទៅលើផ្ទះអញ្ចឹងហើយឪគិតនៅនឹងដេកនឹងស៊ីនឹងរហូតស្មានតែចែកទ្របឲ្យតែខ្ញុំ បងប្អូនអត់ទៅអញ្ចឹងមិនក៏នៅហូបតែនឹងអញ្ចឹងគាត់ខឹងខឹងរបៀបខឹងណាចេញពីនឹងទៅកូនទី2ដូចគ្នានឹងគេធ្វើដូចតែគ្នារហូត ដល់ចុងក្រោយរឿងមិញគាត់ថាអន់ចិត្តគេវិភាគសាគ្នាទេតែរឿងនោះវាអត់អាចឱកាសឲ្យគាត់ឡើងផ្ទះកើតពួកគេគេនៅលើផ្ទះគាត់រៀបឡើងគេអត់ឲ្យឡើងណាគេថាអញ្ចឹងគាត់ក៏ដើរចេញខ្លាចជាអ្នកសុំទានរហូតទៅជួបព្រះសម្មាសម្ពុទ្ធនោះ ឬតែព្រះអង្គតែងតែជួយដោះស្រាយអីចឹងទៅទៅរកព្រះអង្គព្រោះមុនហ្នឹងមិនដែលស្គាល់ព្រះអង្គដែរទេដល់ពេលមានទុកចឹងទៅទៅរកព្រះអង្គថាសូមព្រះអង្គជាទីពឹងបានព្រះអង្គថាដល់ហើយអ្នកមករកតថាគតជាទីពឹងហ្នឹងត្រូវហើយព្រោះมันអាចនរណាជាទីពឹងរបស់អ្នកទេតថាគតនឹងជួយបានបានព្រះអង្គពង្រៀនពីអឺគាថាមួយ ហើយឲ្យគាត់ដើរពោលទៅកន្លែងព្រាមប្រជុំគ្នាក៏ដោយកន្លែងណាក៏ដោយពោលនៅគាថានឹងទៅ គេថាជាបល័យប៉ុន្តែមានសេចក្តីថាខ្ញុំជាព្រាមចាស់ធ្លាប់ចិញ្ចឹមកូនមកពួកកូនទាំងឡាយដែលស៊ីទ្រព្យសម្បត្តិខ្ញុំនឹងវាមក ដូចជាអរៈទឹកវាបន្លំ ខ្លួននៅពេលដែលបានទ្រព្យសម្បត្តិអស់ហើយក៏ដេញខ្ញុំចោលដូចជាគោចាស់ឬក៏សេះចាស់ដែលគេប្រើលែងកើតពីព្រោះពីមុនគាត់ជាព្រាមមានមុខមាត់ណាពេលប្រជុំកន្លែងសហគមន៍ព្រាមហ្នឹងគាត់ជាព្រាមមានមុខមាត់ដល់ពេលមួយ ព្រាមគេប្រជុំគ្នាហើយនៅក្នុងសម័យនោះសង្គមព្រាមហ្នឹងគេថាបើកូនណាទទួលមរតកពីឪពុកម្ដាយហើយមិនចិញ្ចឹមឪពុកម្ដាយគេដាក់ទោសដល់ពេលគេប្រជុំគាត់សុំឡើងពោលដល់ពោលទៅគេស្គាល់គាត់ឮសលេងទៅគាត់ស្គាល់គាត់ពាក្យពាក្យនោះគាត់ពោលច្រើនទៀតថាឮថាឈើច្រត់ ប្រសើរជាងកូនរបៀបនេះព្រោះថាឈើច្រត់ហ្នឹងអាចដេញឆ្កែក៏បានទប់ខ្លួនក៏បានដើរក្នុងទឹកអាចទប់ដឹងជ្រៅរាក់ អីចឹងណាហ្នឹងបានខ្មែរយើងថាកូន10មិនស្មើឈើច្រត់មួយយល់តាមអារឿងហ្នឹងគាត់ថាឈើច្រត់ប្រសើរជាងហ្នឹងពាក្យប្រពុតណាដល់ពូលចឹងទៅ គេដឹងដល់ដឹងទៅដឹងប្រវត្តិហើយកូនគាត់ហ្នឹងក៏កំពុងទៅប្រជុំនៅហ្នឹងទាំង4នាក់ហ្នឹងប៉ិនលាក់អត់ហ៊ានឲ្យគេស្គាល់ទេដល់គេដឹងគេស្រាវជ្រាវប្រវត្តិគេក៏ហៅព្រាមនឹងមកសួររឿងរ៉ាវទៅក៏ដឹងរឿង ដល់ដឹងរឿងទៅព្រោះកាលនោះគេមានទោសខ្លាំងអញ្ចឹងគេសួរគាត់នឹងថាតើទៅដាក់កូននឹងដាក់ទោសកូននឹងមិនគេត្រូវរឹបអូសសម្បត្តិពីកូននឹងមកវិញទាំងអស់ហើយបើគាត់ឲ្យដាក់ទោសមិនគេដាក់ទោសអញ្ចឹងឲ្យដាក់ទោសប៉ុណ្ណាគេដាក់ប៉ុណ្ណឹងដូចអញ្ចឹងគេសួររួចទៅកូននៅនឹងក៏ភ័យខ្លាចគេដាក់ទោសក៏ទៅសុំខមាទោសឪពុកនឹងទៅហើយគេនៅតែសួរថាតើត្រូវដាក់ទោសកូននឹងមិនគាត់ថាទេខ្ញុំ អត់ដែលមានបំណងសូមបីតែបន្តិចឲ្យកូន គ្រោះថ្នាក់ទេធ្វើម៉េចឲ្យតែឪពុកកូនខ្ញុំនឹងត្រូវរើគ្នាដូចតែពីមុនទៅខ្ញុំសប្បាយចិត្តហើយវាទឹកចិត្តឪពុកនៅដដែលអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅក៏សុំកម្មាទោសឲ្យគេដាក់លក្ខខណ្ឌពួកប្រធានព្រាមហ្នឹងគេថាត្រូវមើលថែគាត់ឲ្យល្អបើមិនដូច្នោះទេគេនឹងរលរឿងអញ្ចឹងក៏ដាក់ស្នែងសែងគាត់នឹងតាំងពីនឹងទៅផ្ទះ ចឹងបានយើងធ្វើបុណ្យចម្រើនបជននេះវាយកតាមតំណើហ្នឹងគេសែងអូវម៉ែអំផ្លេតចឹងទៅអានោះរឿងមែនមិនមែនរឿងធ្វើទេណារឿងមែនហើយដល់ចឹងទៅគាត់បានសម្លៀកបំពាក់ស្អាតអីអីចឹងនឹកឃើញគុណព្រះសម្មាសម្ពុទ្ធគុំតែព្រះអង្គបរៀនគាថានឹងឲ្យពោលគាត់អត់អាចត្រូវរូវជាមួយកូនវិញទេហើយក៏មុនព្រះអង្គមកឆានទៅព្រះអង្គពយល់ធោទៅសម្រាប់គុណធោទាំងអស់អឺមកគិតថារឿងមិញហ្នឹងគេតែងតាមលំនាំហ្នឹងពេលគេកលៃឲ្យវា ហើយវាប្លែកតិចទៅព្រោះសម័យ Facebook អញ្ចឹងធ្វើ live ទៅមែនទេហ្នឹងហើយឥឡូវសំណួរគឺថាគ្រាន់តែអឺកូនជជែកគ្នាក៏អន់ចិត្តរឿងទាំងអស់ហ่ะអឺបើយើងឲ្យកំហុសឃើញតែកូននឹងខុសចឹងមែនហើយប៉ុន្តែឪពុកហ្នឹងក៏វាមានកំហុសត្រង់តែអាងមាននេះជាឪពុកដល់កូនធ្វើអីមិនសមរម្យតិចអាងតែខឹងអាងតែខឹងអាងតែចេញដល់យើងអត់បានដាស់តឿនណា អានឹងវាជាកំហុសរបស់យើងដែរពីព្រោះអីកូនរមិលគុណជាកំហុសដ៏ពិតណាជាកំហុសយ៉ាងពិតតែអារឿងខឹងរបស់យើងក៏ជាកំហុសដែរយល់ទេអញ្ចឹងមិនអូម៉ែខ្លះអាងថាអញងប់ឲ្យឯងឃើញផ្សែងភ្លើងអាហ្នឹងមានត្រូវស្អីថ្លៃប៉ុណ្ណាទៅផ្សែងភ្លើងហ្នឹងនឹងហើយច្បាស់វាល្អដោយសារការពន្យល់ បយលឲ្យដោយចិត្តត្រជាក់បំផុតណដ្ឋតោសៈសមោកលៈព្រះអង្គថាគ្មាន កំហុសអ្វីស្មើនឹងតោសៈទេអាកំហឹងអាខឹងអន់ចិត្តអាតូចចិត្តហ្នឹងណាអានឹងធ្វើឲ្យខុសធ្វើឲ្យខាតដោយខ្មែរយើងនិយាយថាម៉េចចិត្តតិចស៊ីត្រីអាំងចិត្តខ្លាំងស៊ីដុំអំបិលអានឹងមកពីចិត្តគាត់ខ្លាំងដែរគាត់ដើរចេញជួនកាលកូនវាវាំងទៅមកផ្សារអញ្ចឹងទៅហើយយើងអត់មានសេចក្តីអត់ធ្មត់ឬក៏យើងខ្វះអាការអនុគ្រោះគិតថាកូនវាល្ងងម្ដងមកគ្រាអីចឹងណាអាងទៅចេញពីផ្ទះ អត់ល្អឯងមកថាឪពុកនឹងក៏មានកំហុសដែរបើក្នុងលក្ខណៈបែបហ្នឹងតែរឿងដែលអាត្មាលើកឡើងនេះអត់មែនជាកំហុសឪពុកទេព្រោះឡើងផ្ទះវាអត់កើតពួកគេដេញហើយហ្នឹងហើយប៉ុន្តែរឿងដែលនិពន្ធវាគ្រាន់តែលើកូនជំនុំគ្នាអញ្ចឹងអញទៅអាទៅដោយខឹងទៅដោយអីនៅក្នុងធัวហៅថាជាលក្ខណៈព្យាបាទហ្នឹងហើយឪអាងតើឪគេអាងតើអីគេខឹងឲ្យទៅដល់សុំទៀនឲ្យគេដឹង អីអញ្ចឹងហើយលក្ខណៈសាមញ្ញសាមញ្ញធម្មតាជួបប្រទេសច្រើនណាយើងក្នុងក្រុមគ្រួសារជួនកាលប្រើកូនឲ្យកោះខ្យល់បន្តិចមិនគេយឺតបន្តិចតាំងខឹងខឹងហើយកាន់តែប្រដាប់កោះខ្យល់អនុងអណ្ងទៅបិទវាក្រាំងអញទៅហួរអាណាកោះឲ្យអញអញពឹងហើយមានច្រើនចឹងចឹងនឹងយើងអត់រៀនតាម ដាន ចិត្តហៅថាលក្ខណៈព្យាបាលហើយនោះព្រោះធ្វើឲ្យកូនពិបាកព្រោះជាធម្មតា ទ្វារគាត់មិនបិទខ្លាំងចឹងទេប៉ុន្តែពេលហ្នឹងអត់ខ្ចីពឹងហែងអញទៅពឹងអ្នកផ្សេងហើយបិទទ្វារឡើងក្រាំងធ្វើឲ្យកូនបាក់ចិត្តអាមានចេតនាធ្វើឲ្យគេបាក់ចិត្តហ្នឹងជាលក្ខណៈព្យាបាទចឹងមិនបាទអត់អី ត្រូវត្រូវធ្វើម៉េចអស់ហើយឲ្យនៅឡើយកុំចេញទាំងអស់អញ្ចឹងហ្នឹងហើយវាវានៅលើការរៀបចំបើដូចជានៅអូស្ត្រាលីនេះចាស់ទៅមាន pension មែនទេហ្នឹងហើយតែបើនៅស្រុកខ្មែរឲ្យកូនអស់មិនស្រួលទេបើកូនជាកូននៅលីវទាំងអស់ហ៎វានៅក្នុងអំណាចរបស់យើងច្រើន តែតើកូនមានប្តីមាន ប្រពន្ធហើយ អាហ្នឹងនងហើយហ្នឹងហើយទៅឯងទូលពុទ្ធកាលោកមិញចាំមិនមានន័យថាម៉េចថាថាថាតើកំហុសកូនមួយក៏កំហុសឪពុកចាំទួចឹងទេអីអរខ្ញុំចង់ដូចលោកកូនដឹងមិនកំហុសណាពីដាក់ហ្នឹងខ្ញុំចង់និយាយថាជួនកាលការរស់នៅជាមួយគ្នាទាំងប្តីប្រពន្ធឬក៏កូនជួនកាលការប៉ះសម្ដីគ្នាធ្វើឲ្យអន់ចិត្ត ឥឡូវដូចហ្នឹងហើយដូចអាខ្លួនឯងផ្ទាល់អាមិនមែនជាឪបកើតគេក៏ប៉ុន្តែកន្លែងវត្តអាហ្នឹងគេទុកអាដូចឪដែរពីដំបងឡើយអាអន់ចិត្តតិចអាចង់រត់និយាយត្រង់ហ្នឹងដូចថាកូនចៅខ្លះអត់ស្ដាប់ចឹងណាអាចង់អត់ដោចោលនិយាយរួមដឹងគុណញោមស្រីមួយសាទៀតត្រង់ថាញោមជាដាស់តឿនថា កន្លែងនេះមិនមែនលោកកូនមកផ្ញើខ្លួនកន្លែងគេណាមកបកកើតខ្លួនឯងណាបកកើតឲ្យចោលអញ្ចឹងកំហុសណាកំហុសខ្លួនឯងហ្នឹងហ្នឹងគាត់រំលឹករឿយរឿយរឿងហ្នឹងតាមអាត្មានៅពេលដែលមានបញ្ហាអីនៅនេះថាឌឺចុះឡើងចុះឡើងអញខ្វះកន្លែងអញទៅទៀតឥឡូវអាហ្នឹងចិត្តកូនក្មេងណាអាហ្នឹងហៅថាក្មេងអាយុច្រើនណាយល់អាងោឲ្យអាងរត់ហ្នឹងងោអាងរត់ងោអាងរត់ហ្នឹងអាត្មាហៅថាក្មេងអាយុច្រើន មែនអើជាងកាលស្មានមិនថាអ្នកណានៅក្នុងសមាជិកដែលធ្វើការជាមួយគ្នាជួនកាលគាត់និយាយឌឺចេះនិយាយឌឺចេះណាអញទៅឡើហើយយើងអត់គិតពីប្រយោជន៍ធំដល់គិតបន្តិចថាចិត្តតែយើងធ្វើនឹងដើម្បីនរណាវត្តនឹងដើម្បីនរណាដើម្បីអីអូហើយដូចញាតញោមដែលគាត់ស្ដាប់ធួយគាត់មករោមានមករោមនុស្សក្នុងណាមករោយើងហ្នឹងហើយបើសិនជាខឹងទៅខឹងទៅខឹងទៅមនុស្សបែបហ្នឹងបើសឹកទៅវិញមិនគូឲ្យកូនទេណា ខឹងតិចរត់ចោលកូនគេបាត់ទៀតមែនដល់គិតវែងឆ្ងាយទៅអារឿងខឹងអាងរត់ខឹងអាងឈប់ថ្មឲ្យឈ្មោះថាក្មេងអាយុច្រើនងោងោអាហ្នឹងងោហ្នឹង អឺបើអញ្ចឹងបានជួនកាលអ្នកខ្លះយករឿងពពុទ្ធយកមកអាប់ឡាយអត់ត្រូវរឿងពពុទ្ធក៏រត់ដែរមែនទេរឿងពពុទ្ធរឿងផ្សេងព្រះអង្គរត់រត់ចាក់កិលេសរបស់ព្រះអង្គមិនរត់ធ្វើបាបគេណាមិនរត់ដោយខឹងណាពពុទ្ធទៅបួសរាល់ជាតិហ្នឹងមិនមែនដោយខឹងគេទៅបួសទេដោយសង្វេគនិងសង្សង្ខារធម៌ ដោយចង់រកផ្លូវណាដែលល្អជាងនឹងទៅដោយកុសលធម៌មិនមែនខឹងបានទៅទេអញ្ចឹងមិនអ្នកខ្លះគេថាដូចអ្នកខ្លះខឹងប្រពន្ធរត់ទៅបួសហើយគេថាប្រពុតក៏រត់ទៅបួសដែរខុសគ្នាខុសគ្នាហ្នឹងគេថាតាមអញ្ចឹងហ្នឹងហើយប៉ុន្តែប្រពុតរត់ទៅរកផ្លូវដើម្បីមកសង្គ្រោះកូនប្រពន្ធពីព្រោះព្រះអង្គសង្វេគថាអូបន្តិចទៀតទៅ ប្រពន្ធក៏ស្លាប់កូនក៏ស្លាប់បិតាក៏ស្លាប់វាទទួលអានឹងអត់បានព្រោះវាអត់ដឹងហ៎ដូច្នេះព្រះអង្គថាទៅរកអមតៈដើម្បីមកជួយអ្នកទាំងអស់គ្នាក្នុងគំនិតអញ្ចឹងណាទៅរកហ្នឹងទៅរកមកជួយណាមិនរត់ចោលដោយសារចិញ្ចឹមគេអត់រស់មិនដោយឆ្លោះគ្នាបានរត់គេចចេញទៅរកសេចក្តីសុខអត់ទេប្រពុតទៅរកទុកដែរបើលក្ខណៈខាងរត់រត់ទៅរកកន្លែងណាល្អជាង តែប្រពុតអត់ទេ រត់ទៅធ្វើបាបខ្លួនឯងហ្នឹង អីចឹងអ្នកខ្លះថាព្រះអង្គអាត្មានិយមអាត្មានិយមស្អីអាត្មានិយមទៅទល់ចោលប្រពន្ធទៅរកស្រីថ្មីដើម្បីសបាយដើម្បីស្អីអានេះលះលះវាំងទៅដេកដីអាត្មានិយមស្អីអត់យល់អានេះប្រៀបដូច ជាយើងនៅ ក្នុងព្រៃវែងទាំងអស់គ្នាចឹងទៅចង់ឡើងទៅលើដើមឈើដ៏ខ្ពស់មួយហ្នឹងដើម្បីមើលផ្លូវជូនអ្នកទាំងអស់គ្នាចេញទៅបើពេលឡើងនឹង ពួរកូន ផងតកដៀតប្រពន្ធផងឡើងមិនរួចទៅរត់ធោះដូចគ្នាអញ្ចឹងត្រូវលះមកពេលសិន មេតបធំក៏ដោយតែពេលមានចម្បាំងត្រូវតែទៅសិនហើយប្រពន្ធកូនខ្ចីក៏ទៅសិនដែរតែនៅរឿងប្រពន្ធហ្នឹងចាញ់ដូចមេតបលីពូអញ្ចឹងបោះចិនណាអ្នកមើលរឿងហ្នឹងដឹងមេតបនឹងខ្លាំងមានសេះក្រហមមានស្អីស្អីបាំងដៃឈ្នះប៉ិនដល់ជាប់រឿងប្រពន្ធនេះគេលើកតបមកបិទផ្លូវយ៉ាងម៉េចយ៉ាងម៉េចក៏មិនទៅអូនបងអូនបងអូនបងគេពាត់ អញ្ចឹងបើព្រះអង្គមិនទៅរកផ្លូវនឹងទេអូនបងអូនបងមកពឹមពៀងងាប់បាត់រហូតធំមិនឃើញហើយយើងចេះទាស់ជំនួសព្រះអង្គព្រះអង្គក៏ចោលដែរព្រះអង្គគេណាដែលចោលនៅពេលដែលឃើញហើយអញ្ចឹងបើចរិយារបស់ព្រះអង្គមាន3គឺពុទ្ធថតចរិយាដើម្បីឲ្យបានត្រាស់ជាពុទ្ធហើយទី2ញាតតចរិយា ដើម្បីប្រោសពពួកញាតហើយនៅលោកតចរិយាដើម្បីពពួកសត្វលោកទាំងអស់ហើយញាតរបស់ព្រះអង្គទាំងអស់ព្រះអង្គប្រោសទាំងអស់វាលែងតែអ្នកអត់ស្ដាប់ព្រះអង្គឯងដែល គ្រោះថ្នាក់ដូចជាទេវទត្ត អានឹងចដូនមួយឬក៏បងថ្លៃនោះហើយនឹងសុពពុទ្ធបៃតាក្មេកក៏ព្រះអង្គសុទ្ធតែប្រុសទាំងអស់ប៉ុន្តែប្រុសវាមិនរួចទៅសួរពំពៀមកគេពេញចិត្តទេក្រោយមកពេញជាពំពៀសบายចិត្តទេពេលព្រះអង្គទៅបួសពំពៀអត់សบายចិត្តទេដេកកើតទុកមែនប៉ុន្តែនៅពេលដែលព្រះអង្គត្រាស់ហើយមកប្រុសពំពៀពំពៀសบายចិត្តទេសบายចិត្តគេអត់ចោលព្រះអង្គមានចោលណារាហុលនៅពេលពំពៀឲ្យទៅសុំកំណប់ទ្របព្រះអង្គថា ទ្របដែលតថាគតឲ្យនឹងមួយជាតិហើយមួយជាតិទីច្រើនណាស់តែវាអត់ឆ្អែតចឹងតថាគតនឹងឲ្យនៅអរិយទ្របឲ្យរាហុលរាហុលបានសម្រេចព្រះរហន្តពំពីបានសម្រេចព្រះរហន្តីបានឃើញនៅសច្ចធម៌ដូចព្រះអង្គដែរព្រះអង្គមានដែរបោះបង់ឯណា យើងឃើញតែកន្លែងបែកផ្លេតហ្នឹងហើយយកមកវិនិច្ឆ័យឲ្យដល់ខ្លួនឯងចាំប្រពន្ធអត់រស់ឆ្លោះគ្នាមួយប្រពន្ធរត់ទៅបួសថាធ្វើដោយព្រះអង្គខ្មោច យកលេះរឿងរឿងបុគ្គលដ៏ល្អឯកយកមកបន្លំ ខ្លួនឯងធ្វើដោយព្រះអង្គយកយក credit ទៀតហ្នឹងតែមើលខ្លួនឯងមនុស្សអន់សោះហ្នឹងណាអញ្ចឹងបានថាដំណើររបស់សាបរោះខ្លះគេយកទៅប្រើក្នុងន័យអត់ល្អឧទាហរណ៍ដូចពលពតធ្វើឲ្យមនុស្សស្លៀកពាក់ខ្មៅទាំងអស់ដឹងគេយករឿងអីហ៎ដឹងគេយករឿងអីទៅបញ្យលយុវជនហ៎នេះគេយកយូនីហ្វមរបស់លោកនេះគេបញ្យលកងទីគាត់ថាគាត់ជាយុវជននៅសម័យនោះ អាត្មាថាពលពតបកែបយលណាអាត្មាមិនមែនសំដៅលើលំពលពតហ្នឹងទេគឺកម្មាភិបាលគេហ្នឹងណាព្រោះយើងហៅថាសម័យពលពតអញ្ចឹងយើងហៅថាអពតអពតហ្នឹងគឺថាឲ្យតែកម្មាភិបាលយើងហៅថាពលពតដល់ទាំងអស់ហ្នឹងព្រោះមានអ្នកបកែបយលអញ្ចឹងគាត់ថាស្ដាប់ទៅងក់ក្បាលហ្មងត្រូវហ្មងគេលើកមិនថាស្រុកយើងក្រហ្នឹងហើយនេះយកយកឧទាហរណ៍លោកសង្ឃយកទៅប្រើ បានបញ្យលយុវជនឆាប់យល់ហ្នឹងយើងមើល លោកសង្ឃលោកប្រើតែមកពួរដូចគ្នាតែមកកភ្លេប៉ុន្តែរស់នៅ បានដូចគេដូចឯងចឹងហើយយើងមានអាក្នុងមានអាក្រៅមានអាក្រហមមានអាបៃតងមានអាស្អីច្រើនពេកខណៈខោអាវនោះវាចំណាយធនធានចោលអត់អំពើណាយើងទៅស្លៀករួមគ្នាមកពេលសិនធ្វើស្រុកឲ្យមានសិនចឹងបានខ្មៅងស់គ្នានឹងទៅអូមួយទៀតគេថាយើងយើងមើលតែកាលណាហូបរួមយើងចំណេញច្រើនដោយលោកសំមកវត្តលោកឆាន់មកពេលដូចគ្នាមកហូបដូចគ្នាកាត់បន្ថយការចំណាយ ហើយយើងអាហូបរៀងរៀងខ្លួននឹងប៊ីចេងប៊ីស្ទឹកថែមនេះថែមនោះពោពៀសពេកអាចចោលដូចតែគ្នាយើងហូបរួមគ្នាមកពេលសិនមកគ្រាសិនឃើញទេគេយករឿងឧទាហរណ៍របស់លោកសង្ឃយកទៅធ្វើអញ្ចឹងហើយមិនយកទៅធ្វើបានល្អដូចលោកណាវ័យក្បាលទាំងលោកនឹងទៀតឲ្យទៅស្លៀកពាក់ខ្មៅទាំងអស់ជួនកាលយករឿងល្អរបស់បុគ្គលល្អមិនមែនទៅអាប់ឡាយរឿងល្អទេតែដើម្បីបន្លប់មនុស្ស ដើម្បីរុញមនុស្សឲ្យជឿរឿងហ្នឹងគេយករឿងបុគ្គលល្អហ្នឹងយកមកនិយាយហើយមេគាប្រពុតឲ្យលោកទៅបួសមានទៅប្រអត់បាយយ៉ាងណាឲ្យឆាន់ឆ្អែតតាមែនទេឯនោះឲ្យទៅឆាន់រួមរួមមែនមកផ្ទះលេងកមកកំប៉ុងអីរួមមែនតាធ្វើបានសម្រេចទេអាហ្នឹងវាទៅតឹងពេកហ្នឹងណាប្រពុត ផ្លូវកដាលតាឯនោះទៅអាទៅស្លៀកដូចគ្នាក៏យកលោក សង្ឃជាឧទាហរណ៍អាទៅហូបរួមគ្នា ក៏យកលោកជាឧទាហរណ៍អាឯងនេះឆ្លោះគ្នាមួយប្រពន្ធក៏យកប្រពន្ធជាឧទាហរណ៍គាត់ទៅបួសយក credit ខ្លួនឯងសោះហ្នឹងហ្នឹងខុសគ្នាណាហ្នឹងចឹងមានអីទៀតទេអស់ហើយអើមកក្នុងមកជាគ្រូចុំចុំអឺយូរមកទៅ ខ្ញុំកណាចង់សួរអ្នកគុណអឺពីរឿងដែលពាក្យគេខ្លះតែនិយាយថាចាស់ហើយតរោនៅវត្តនៅវ៉ាទៅមកនៅផ្ទះធ្វើអីមិនគិតទៅនៅវត្តនៅវ៉ាចាស់ហើយត្រូវទៅនៅវត្តនឹងត្រូវរអត់តែគុំខ្ញុំថាអត់ត្រូវមូលហេតុអីតែយើងចាស់ហើយយើងទៅនៅវត្តទៅឲ្យលោក បំរើឬក៏ទៅទៅធ្វើអីដែលទៅវត្តនឹងយើងថាទៅដើម្បីថា យើងមានកម្លាំងពលៀងទៅយើងទៅដាំបាយដាំទឹកណែដូចចង្ហាន់ប្រគេនលោកថាយើងបានបនចុះបើយើងទៅចាស់ហើយទៅនៅវត្តវិញវត្តឲ្យលោកវេទនានឹងទៅដូចខ្ញុំកណាបើចិត្តខ្ញុំកណាដូចអត់ត្រូវគាត់តែគុណ វាមានពុទ្ធកាយយ៉ាងម៉េចដែរខ្ញុំកណ្ដាប់ផ្ទាល់ថាអត់ត្រូវអឺបើយើងទៅរៀនធម៌ចាស់ប៉ុណ្ណាក៏មិនអីទេឲ្យយើងទៅរៀនទៅប្រតិបត្តិណាហ្នឹងចាស់ក្មេងមិនសំខាន់ទេវ័យប៉ុណ្ណាក៏បានដែរឲ្យតែនៅស្ដាប់បាន ប៉ុន្តែដល់ឲ្យទៅនៅវត្តត្មងហ្នឹងដឹងនៅធ្វើអីដូចញោមថាអញ្ចឹងណាគាត់ថ្មថ្ងៃមុនទៅវត្តវៀតណាមគេអ្នកធ្វើការនៅវត្តសិស្សក្មេងៗហ្នឹងថ្ងៃអាទិត្យអីគេលក់ដូរនៅរេស្តូរ៉ង់នៅវត្តអញ្ចឹងទៅដើម្បីយកប្រាក់ចំណេញដាក់វត្តគេអីចឹងទៅដល់ចាស់អញ្ចឹងទៅលក់ស្អីកើតធ្វើវាអត់កើតប៉ុន្តែបើនិយាយពីការទៅសិក្សាធម៌ទៅបដិបត្តិធម៌ចាស់ក្មេងមិនសំខាន់ទេចាស់ក៏បានក្មេងក៏បានហ្នឹងហើយ តែបើអ្នកដែលប្រតិបត្តិធัวឆាប់បាន ផលមែនទែនគឺក្មេងពួកចាស់មិនទេចាស់ស្ដាប់ក៏មិនងាយយល់ពេលខ្លះចាប់វាអត់តន់ណាអាអាហ្វ្រេកង់វាវាខ្សោយណា frequency ហ្នឹងវាខ្សោយហ្នឹងហើយញាតិញោមពិសោធន៍មើលដឹងហើយញាតិញោមនៅក្មេងតិចបើមនុស្សពីរនាក់និយាយទាំងសងខាងយើងចាប់បានទាំងពីរ វ័យកាន់តែចាស់បន្តិចបើផាផ្ដោតអ្នកណា បានតែហ្នឹងឯងម្នាក់ទៀតអត់ឯងព្រោះវាខ្សោយវាវាលេងលឿនយូរយូរយូរនិយាយ10ម៉ាត់ចាប់បាន4 5ម៉ាត់ចាប់បាត់ទៅបាត់ទៅបាត់ទៅអឺដូចរឿងមហាបាលចឹងដែរទៅស្ដាប់ធัวយល់គាត់លាប្អូនទៅបួសហើយប្អូនវល់ថាម៉េចបងអើយនៅផ្ទះសិនទៅចាំចាស់ចាំទៅបួសបានគាត់ថាងប្អូនអវយវៈរបស់មនុស្សចាស់ជាអវយវៈមិនស្ដាប់បង្កប់ទេបងឯងចាំឲ្យបងចាស់ហ្នឹងទៅធ្វើមិនបានល្អ ណាព្រោះចាស់កាលណាចាស់វាលែងស្ដាប់ប្រកបជុំវាឈានដើរចង់ឈានទៅនេះវាទៅណក់មែនទេអើសរសេរអញ្ចឹងដែរចង់គូឲ្យវាចេះវាទៅចោវាអត់ដូចទេអញ្ចឹងបងត្រូវទៅប្រព្រឹត្តធម៌នៅពេលដែលកម្លាំងនៅមានអានឹងសម័យប្រពុតហ្នឹងគេយល់ធម៌គេយល់អញ្ចឹងហើយដល់យើងអត់យល់ថាចាស់ចាំទៅវត្តអញីអញោសឹងថាយកទៅណាគេលេងមើលមុខអីហ្នឹងប៉ុន្តែបើដំណើរទៅរោធัว never too late ចាស់មិនក៏បានដែរបើមិនចាំក៏នៅអាចយល់អប់រំជីវិតសម្រាប់ចាស់នឹងដែរប៉ុន្តែបើគាត់ទៅវត្តទេដូចកូនក្នុងន័យថាបើគាត់លែងកើតហើយឲ្យទៅនៅវត្តទៅអាហ្នឹងអាហ្នឹងដូចមិនកើតទេហីទៅទៅរវល់លោកមែននោះឯងហ្នឹងហើយបាទបាទហ្នឹង ពាក្យថាលេង បើយើងគិតថា TikTok ថាវាមានទោសចេះចោះលោកលើកមកថាសម័យព្រះ មាន TikTok ណាព្រះអង្គអត់មានបញ្ញត្តិអឺពាក្យថាលេង ស្អីក៏ដោយឥឡូវគេបង្កើត TikTok ថ្ងៃក្រោយគេបង្កើត TokTok ថ្ងៃក្រោយគេបង្កើតស្អីទៀតក៏ដោយឲ្យតែពាក្យថាលេងខកសងនេះគ្មាន ពាក្យថាលេងទេព្រោះសម័យពុទ្ធអត់មានកុំព្យូទ័រអត់មាន Facebook អត់មានអីប៉ុន្តែឲ្យតែលេងស្អីក៏ដោយ លេងចាក់កលេបគ្នាលេងនិយាយប្រអាប់គ្នាលេងសិស្សមានទោសទាំងអស់ឲ្យតែលេងពូពេលលេងវាអត់មានកើតកុសលអីទេកើតតែបាបកើតតែអកុសលហ្នឹងបើ មិនលោភៈទោសៈបំទោសៈមោហៈប៉ុណ្្នឹងឯងចាក់កលេចគ្នាលេងហ្នឹងវិខដូចជាត្រូវបាត់បាចិត្តយៈផង សាមណេរត្រូវតន្តកម្មចំអន់គ្នាលេងក៏ត្រូវទៅហើយតែពាក្យថាលេងស្អីក៏ដោយឲ្យតែលេង កាត់ជាបាត់ទាំងអស់ឲ្យតែលេងចឹងសរុបមកថ្ងៃក្រោយគេចេញស្អីទៀតក៏ដែរកណ្ដាថ្មិញហ្នឹងអង្គុយអង្គុយចឹងគូសថ្មិញលេងធ្វើចឹងឲ្យតែលេង គឺបាត់សតិបាត់ស្មារតីបាត់សម្បជញ្ញៈសរុបមកឲ្យតលេងទោសទាំងអស់ហ្នឹងមិនចំពោះតែរឿង TikTok ឬក៏មិន TikTok ទេចឹងបានដូច Facebook អីហ្នឹងមិនគួរប្រើពាក្យថាលេងយើងប្រើពាក្យថាប្រើទៅពាក្យថាប្រើយកវាមកប្រើឲ្យមានប្រយោជន៍ចែករំលែកចំណេះដឹងណាឬក៏ យើងទទួលចំណេះដឹងអាហ្នឹងយើងប្រើប៉ុន្តែបើយើងលេងមិនថាប្រសក់ថាលោកទេឲ្យតែពាក្យថាលេងលេង Facebook គេនឹងឃើញយើងជាមនុស្សលេងលេងឲ្យតែលេងអញ្ចឹងអាអ្វីដែលគេឃើញមកហ្នឹងលេងមែនតែយើងលេង លេងមើលទៅឃើញលេងលេងលេងមនុស្សលេងលេង you are what you do ណាអ្នកឯងធ្វើអីអ្នកឯងជានឹងហ្នឹងចឹង Facebook ហ្នឹងតលេងគេឃើញលេងចឹងដូច TikTok ចឹងដូចលោកមាន TikTok សម្រាប់ប្រើអីចឹងវាទៅតលេងគេឃើញលេងមែនបំបាច់តែខ្លួនឯងត្រូវទោសធ្លាក់នរកធ្លាក់ខ្មោចលងអីក៏ដោយប៉ុន្តែគេមើលមកឃើញព្រះអង្គលេង ប៉ុន្តែបើប្រើនឹងជាប្រយោជន៍ពយលធរហ្នឹងហើយឬក៏ប្រើដើម្បីសិក្សាអាហ្នឹងវាមែនយើងប្រើ Facebook វិញវាមិនមែន Facebook ប្រើយើងទេបើយើងលេង មានន័យថា Facebook ប្រើយើងហើយយើងមិនមែនអ្នកប្រើទេយើងវាទៅជាអ្នកបំរើវាវិញណាចឹងណាមិនចង់ទៅនិយាយរឿងវិន័យវាខុសអីខុសអីមនុស្សខ្លះនិយាយរឿងទោសនេះទោសនោះគេលែងនឹងចង់ស្ដាប់ទៅទៀតតែបើឥឡូវយើងនិយាយពីប្រយោជន៍វិញណា Facebook ហ្នឹងមិនតែ Facebook ទេប្រព័ន្ធអីក៏ដោយ ទូរស័ព្ទក៏ដោយបើយើង ប្រើយើងប្រើតំណតំណងណាតំណតំណងមានអីខុស Facebook នឹងក៏ដោយដល់ពេលវេលាផ្សាយធัวទៅបើមិនផ្សាយទៅស្ដាប់គេនិយាយធัวទៅអានឹងមានប្រយោជន៍ឃើញទេវាអត់លេងទេហើយមានប្រយោជន៍ច្រើនបើនិយាយពីអ្នកធ្វើការវិញគេមើលអាទៅដាក់ពាក្យអីលើគេមើលទាំងអស់ប្រព័ន្ធយើងប្រើអីគេមើលទាំងអស់ history យើងប្រើស្អីអា data យើងប្រើអីគេមើលណាគេមើលគេមើលតាំងពីការផុសរបស់យើងតាំងពីការ share របស់យើងហើយគេមើលតាំងពី friend របស់យើងទៅទៀត friend យើងមនុស្សមិនមិនអើនិយាយចឹងអាត្មាជម្រាបផងថា មានពេលតនេហ្នឹងថ្មអង្គុយ unfriend ចោលចិត្តអស់ហើយក្នុង friend របស់សានសជា VJ ហ្នឹងពីព្រោះ friend អឺការ accept friend ពីមុនហ្នឹងវាអត់ស្គាល់អីទេអាត្មាចេះតែ accept accept ទៅចេះតែទទួលទៅដើម្បីផ្សព្វផ្សាយធម៌ទៅប៉ុន្តែមួយរយៈក្រោយនេះ Facebook រាំងញ៉ៃញ៉ៃបន្តិច account ខ្មែរគេ hack ច្រើនពេកព្រោះដាក់ security ទៅវាចេះតែ load មកមាន គេព្យាយាម hack ចូលមិនដឹងអ្នកណាហើយតាមដែលនៃ IT និយាយមកនោះវាភាកច្រើន វាទៅលើនឹងជា friend នឹងមានសិទ្ធជាងអ្នកអត់ជា friend ដូចខ្មែរនិយាយអញ្ចឹងថាតែយើងលេង មើលទៅឃើញលេងលេងហើយហើយថ្មមើលការប្រើប្រាស់ប្រព័ន្ធនឹងឃើញកើតអកុសលច្រើនដោយសារយើងអត់ចេះវិធីប្រើឧទាហរណ៍កើតរឿងរ៉ាវអីហ្នឹងក៏វាវាលឿនមែនតើណាលឿនណាជាពិសេសអ្នក ដែលមានគេ like ច្រើន មាន គេ share ច្រើនអីហ្នឹងច្រើនទទួលសម្ពាធអំពីប្រព័ន្ធទាំងអស់ហ្នឹងអញ្ចឹងបានអឺដូចនិយាយរឿងហ្នឹងហើយអាត្មាចង់និយាយថា យើងមិនមែនរត់គេចចេញពីការពិតទេប៉ុន្តែប្រព័ន្ធ Facebook ហ្នឹងគេឲ្យ add a friend ទេអត់មានឲ្យ add enemy ណាអត់មាន ឲ្យអេតសត្រូវណាដោយយើងលេងទៅអ្នកអបអសាទរជាមួយយើងនឹងខមមិនអបអសាទរតែ100 200អ្នកប៉ុន្តែចូលមកជេរបចោតែម្នាក់ពីរនាក់ធ្វើឲ្យចិត្តយើងនឹងវាខ្នក់ចិត្តនឹងវាអត់សុខចិត្តនឹងវាកើតទុកហ្នឹងហើយ ហើយបើបាន ជាតវ៉ាទៅក៏វាកាន់តែរឿងរ៉ាវអីហើយរបៀបហ្នឹង Facebook គេប្រាប់តែបើមកជា enemy គេឲ្យ block នឹងស្រួលដែរណាអាត្មាមាន ប្រើវិធីសាស្ត្រហ្នឹងទៅ ដូច ស្ងាត់អ្នកជេរដែរឡើយជេរតាម comment ណាមិនមែនជាការជៀសវាងការពិតអីទេ ប៉ុន្តែនៅពេលដែល ឃើញគេជេរអាត្មាចឹងទៅអាត្មាមិនបានបើកមើលទៅអ្នកផ្សេងហ្នឹងក៏ចេះតែកើតទុកមិនសុខចិត្តជំនួសទៅចូលទៅតវ៉ាអីអញ្ញាញ៉ៃពេញហ្នឹងចឹងទៅណាវាកើតទៅជាការមួម៉ៅកើតទៅជារឿងមិនល្អពាក្យប្រមាថកាត់ទៀនគ្នា ទៅវិញទៅមកចឹងទៅ ពេលណាអាត្មា បើឃើញ ទៅចូលមកជេរប្រមាថអីចឹងមកប្លុកចោលទៅដល់ប្លុកទៅជាប់ មួយរឿងអញ្ចឹងទៅដែរតាម page អីចឹងបើថាមកញែកញ៉ៃមិនមែនមកជាមិត្តបើទោះជាមកក្នុងលក្ខណៈស្ថាបនាក៏យើងមើលដឹងដែរប៉ុន្តែមកជាលក្ខណៈឆាឆៅជាលក្ខណៈប្រមាថការទៀននៅតាម page ban ban ទៅឡើងឃើញយើងរហូតដែរណាអញ្ចឹងក៏ដូចជាចប់មួយរឿងដែរណាតាមពិតមិន មិនចង់ទៅធ្វើដល់ថ្នាក់ហ្នឹងទេប៉ុន្តែអាថ្មឃើញការតវ៉ាគ្នាហ្នឹងភាកច្រើនកើតឡើងដោយចិត្តអកុសលខាងអ្នកប្រមាថហ្នឹងក៏កើតអកុសលអ្នកតវ៉ាហ្នឹងក៏ក្តៅជំនួសថ្មអញ្ចឹងទៅតែអញ្ចឹងថ្មឃើញថាវាអត់ជារឿងកើតកុសលអីទេចាត់ទុកថាអឺមនុស្សដែលយើងប្រោសអត់បានទៅចុះយើងមិនដឹងតែប្រឹង ប្រោសមិនបើគេមកដោយ គំនិតជាសត្រូវទៅហើយអញ្ចឹងណាបើ ត្រឹមតែថាឆ្ងល់បើត្រឹមតែថាមកកែលម្អអានឹងយើងទុកទេលោកម្ចាស់និយាយហ្នឹងដូចជាមិនត្រូវទេនៅភាសាភាសាចរចាគ្នាគេអាចនិយាយចឹងបានលោកម្ចាស់គិតសារឡើងវិញមើលអឺកន្លែងហ្នឹងលោកម្ចាស់ថាខ្លួនឯងឬក៏ចេះតាមកូពីហើយបើកូពីហ្នឹងកូពីណា តាមកណាសិក្សាទៅវាមិនអញ្ចឹងអញ្ចេះទេខ្ញុំកណាយល់អញ្ចេះទេ មនុស្សចឹងចឹងយើងមិនអាចចោលបានទេមនុស្សអាចនិយាយគ្នាបានណាមនុស្សមកជាលក្ខណៈចឹងចឹងយើងចោលអត់បានទេតែបើមកជាលក្ខណៈជេរប្រមាថកាត់ទៀនហើយអាទៅបដ ாய் តាហើយមែនទេណាអាត្មាមិនងាយបានអានខមមិនទាំងអស់ទេប៉ុន្តែយូរយូរបើកមើលម្ដងទៅលោនណាប្រមាថអាត្មាមួយខ្លាំងខ្លាំងទៅមានអ្នកទៅតជំនួសទៅតជំនួសវាឃើញតែជារឿងឆ្លោះគ្នាមិនដែល មិនវាមិនតាន់ដែលបានឃើញថាលក្ខណៈថាគេចូលមកជេរចឹងហើយដល់តទៅវិញបញ្ចប់ដោយការត្រូវគ្នាមួយវាអត់មាន បើសិនជាការតវ៉ាហ្នឹងវាមានលក្ខណៈត្រូវគ្នាមួយក៏អាត្មាមិនចង់ប្លុកមិនចង់បែនចោលដែរតែអត់ឃើញវាមានតែប្រមាថថែមថែមថែមថែមថែមថែមដែរវាអត់មានអឺកន្លែងដែលបានប្រយោជន៍ហ្នឹងហើ មានឈ្មោះប្រហែល4 10ដែរប្រកាយជេហ្នឹងអាបែនចូលអត់ដូចរឿងស្ងាត់មិនមែនគាត់ឈប់ជេគាត់ទៅជេកន្លែងផ្សេងប៉ុន្តែក្នុងហ្នឹងវាស្ងាត់អ្នកស្ដាប់អាហ្នឹងក៏មិនសូវកើតបាបមិនសូវខ្វល់ខ្វាយអីឃើញទេអញ្ចឹងបើយើងមើលទៅលើនិយមន័យរបស់អឺគោលការណ៍របស់ Facebook ហ្នឹងឃើញទេគេឲ្យ add friend friend មិនសម្លាញ់មិនអញ្ចឹងជាមិត្តភក្តិ add friend ហើយនឹង accept friend នៅយើងមិនពេញចិត្តទេគ្រាន់តែ ignore ទៅឃើញទេហើយនៅក្នុង policy របស់ គេគេមិនឲ្យប្រើ hash word ទេ hash word នោះអាពាក្យប្រមាថកាត់ទៀននេះគេមិនឲ្យប្រើទេគេមាន policy របស់គេអញ្ចឹងប៉ុន្តែយើងចេះយកមកប្រើខុសអញ្ចឹងមកកើតបាបដោយសារតែរឿងប្រើហ្នឹងឥឡូវមើលសំណួរជាបន្តទឹកទៀត អឺផនភិរុនពោស័តអ្នកពោស័តធ្វើគេរវៈកិច្ចសពគ្រប់ទៅ ខ្ញុំកណាទៅណាអឺខ្ញុំទៅណាមាន ប្រពន្ធខ្ញុំទៅណា មាន ប្រពន្ធមានកូន តែខ្ញុំ កណារស់នៅ មិនចោះសម្រងមកមិនមិនខ្ញុំទៅណាតាមមើលខ្ញុំកណាតាមខ្ញុំណា មានប្រពន្ធមាន កូន តែខ្ញុំកណារស់នៅមិនចោះសម្រងនឹងគ្នា ខ្ញុំកណាគិតចង់ទៅបួសតើខ្ញុំកណាគិតចឹងខុសឬត្រូវអឺបើយើងទៅបួសព្រោះតែមិនចោះសម្រងវាខណៈជារឿងខឹង យើងអត់បានជ្រះថ្លាណាអឺមិនបានជ្រះថ្លាហើយមិនបានកើតសង្វេគយើងនឿយណាយនឹងជីវិតអីមែនទែនរកផ្លូវដែលប្រសើរអាត្មាគិតថាសម័យនោះសម័យហ្នឹងសម័យហ្នឹងវាពិបាកបន្តិចរឿងតបុះសម័យហ្នឹងថាអញ្ចឹងទៅថាកន្លែងត្រូវហ្នឹងវាតិចណា កន្លែងត្រូវនឹងតិចបើយើងទៅបួសវាខណ្ឌលក្ខណៈកិច្ចពីបញ្ហាអីប៉ុណ្ណឹងប៉ុន្តែត្រូវដឹងថានៅវត្តហ្នឹងក៏មានបញ្ហាដែរនៅវត្តហ្នឹងបញ្ហាដែរហ្នឹងបានលោកជាសឹកវិញហ្នឹងវាមិនជាឯករាជ្យទេ នៅវត្តលើភាកច្រើនមិនឯករាជ្យទេវាមិនមែនជាមនុស្សមិនមានអ្នកហួងហែងអីត្រូវមានអ្នកហួងហែង ហ្នឹងនៅវត្តមួយមួយมันមានជាលក្ខណៈឯករាជ្យទេមិនដូចលោកសម័យពុទ្ធកាលណាសម័យពុទ្ធកាលទៅបួសទៅបួសគឺរួចខ្ទេចមកអត់មាននៅក្រោមអធិពលណាណាទាំងអស់នៅតែក្នុងអវាទគ្រូអាចារ្យហើយនិងឧបជាទេនឹងអ្នកបួសពីដើមណាអញ្ចឹងបើយើងនឿយណាយនឹងផ្ទះសំបែងទៅបួសដូចសម័យពីដើមអានឹងអាត្មាគិតថា មិនទេទៅចុះហើយពីព្រោះមានការសិក្សាត្រឹមត្រូវទោះបីចេញទៅដោយ បំណងមិនសូវល្អគ្រាន់តែជាការកិច្ចចេញពីបញ្ហាក៏ដោយក៏ប៉ុន្តែទៅដល់បានរៀនត្រូវដូចយុសកលបុត្រចឹងណាដល់ឃើញអញ្ញាអញ្ញៃពេញទៅបូរីពេញទៅប្រាសាទចឹងទៅឃើញស្រីស្រីនឹងឆ្លោះគ្នាទាស់គ្នាចំណែនគ្នាចុះកូនសិទ្ធីស្រីច្រើននោះ ដូចចឹងទៅក៏ឃើញអូទីនេះក៏វឹកវោអីម្លេះទេធុញអាធុញមិនជាឃើញធေါ်ឃើញអីឃើញធុញដើរចូលទៅព្រៃហ្នឹងធុញផ្ទះហ្នឹងធុញប្រាសាទហ្នឹងមិនទៅក៏បបនិស័យល្អទៅជួបព្រះយើងឥឡូវវាមិនបានជួបល្អអញ្ចឹងចេញពីយៈទៅជួបបិសាចហ្នឹងវា បានព្រះអង្គថាមនាលកលបុត្រទីនេះស្ងប់ស្ងាត់ល្អណាស់អត់មានវឹកវរអីទេណាព្រះអង្គហៅមកអង្គុយពយលពយលពយលទៅសម្រាប់គុណធម៌ទៅប៉ុន្តែយើងឥឡូវទៅមិនស្រួលរៀនមិនស្រួលបដិបត្តិមិនស្រួលវាខាតណាខាតចឹងមានអ្នកមាន បញ្ហា ចង់រត់មកបួសមួយអាត្មាច្រើនណាស់អាត្មា បយលរហូតដល់លែងចង់បួសមាន គ្រួសារមួយនោះអាត្មាសុំរក្សាសិទ្ធគាត់ចុះគាត់រត់មកកន្លែងអាត្មាហ្នឹងគាត់ហ្នឹងសុំបួសអាត្មាសួរតែមានរឿងអីមានរឿងអីញោមចង់បួសអត់អីកណាជ្រះថ្លាចង់បួសប៉ិនមើលមុខមើលមុខមានបញ្ហាពីផ្ទះមកហ្មងអឺ ចង់បួសចង់បួសប៉ុន្តែឲ្យសភៅរៀនធម៌បួសទៅទិញទិញភ្នែកទៅណាមើលមនុស្សនៅមិនមែនជ្រះឆ្លាប់បួសទេខឹងអ្នកផ្ទះហ្មងតាមមើលអាត្មាតាកតងអាត្មាស្គាល់ដែរតាកតងទៅផ្ទះបានដឹងថាមានបញ្ហាមានខឹងពួនហ្នឹងហើយអាត្មាជាប្រវៀងប្រវៀងប្រវៀងប្រវៀងយល់ហើយពួនហៅទៅវិញក៏មិនទៅ ហើយប្រពន្ធឲ្យគេមកតាមក៏មិនទៅអត់ចឹងណាហើយប្រពន្ធនោះក៏ចិត្តខ្លាំងដែរទៅហើយទៅអីអីចឹងទៅបានអាត្មាតាក់តងទៅប្រពន្ធគាត់ហ្នឹងនិយាយបញ្យល់ទៅហើយកូនកូនគាត់ក៏តាក់តងមកអាត្មាដែរកូនកូនគាត់ នៅរៀននៅសូត្រប្រម៉ែឪបែកបាក់គ្នាទៅ មានបញ្ហាដល់កូនណាកូនកូនគាត់ក៏ទេមកលបងអើយជួយផងដឹងថាប៉ាកណានោះគាត់គ្មានជ្រះថ្លាអីគាត់ទេគាត់ទៅនឹងចង់ឈ្នះទេអាត្មាក៏ឃើញអញ្ចឹងដែរអញ្ចឹងទៅឲ្យនរណាមកតាមក៏មិនទៅមិនទៅថានៅបួសនៅបួសពរៀនធំមើលគ្មានចេះទេអត់ទេអាត្មាបយលបយល ប្រពន្ធនឹងអាថាញោមអាត្មាហ្នឹងក៏ប្រុសដែរចិត្តប្រុសប្រុសហ្នឹងរឹងតែចឹងតែប៉ុន្តែបើថាប្រពន្ធចេះតែបន្តិចហ្នឹងដូចកមួនត្រូវថ្ងៃទេមានអីទេមកថាបើញោមវាអស់សេចក្តីស្រឡាញ់រាគៈជាមួយប្តីមកគិតកូនទៅ កូនចិត្តប្រឡងចិត្តអីចឹងវាម៉ែឪមានវិបត្តិចឹងអាចប៉ះពាល់ការសិក្សារបស់កូនណា បាទប្រាប់គាត់ឥឡូវមកនេះកុំកុំមកថាអញនៅស្រឡាញ់អញហ្នឹងលើកលាត់កាត់ចោលកូនយើងពីរបីនាក់នៅរៀនហ្នឹងគិតតែដើម្បីកូនចាំកូនប្រឡងហើយលេងគ្នាអីលេងហ្នឹងមិនដឹងគាត់ថាធ្វើម៉េចបើហៅឲ្យមិនមកហៅចឹងមិនទៅមនុស្សងោចុះឲ្យកណាធ្វើម៉េចខ្ញុំអញមកខ្លួនឯងមកហើយមកដល់គម្រោះរឿងរោហេតុអី មកដល់សុំទោសពួកវាខ្ញុំក៏ខុសម្ដងអីចេះចុះតែបន្តិចទៅឥឡូវណាមានអីថ្មនិយាយពីយប់ព្រឹកឡើងគាត់មកដល់មកគាត់ជជែកគ្នានឹងប្តីនឹងគាត់លើកបន្ទោសចេះចេះចេះណាតែគាត់នោះគាត់ធ្វើតាមអាត្មាគាត់សុំទោសអីចឹងអាត្មានៅក្នុងអាត្មាលឺបានមកទោស គោះទ្វេអាត្មាថ្វាយអង្គមទៅវិញទៅវិញបាទឃើញទេអញ្ចឹងបើដោយខឹងបាច់បោះទេចិត្តហ្នឹងវាគ្មានចង់បោះគ្រាន់តែចង់ចង់មកភ្លេងដោះស្រាយវាសិនដោះស្រាយឲ្យវាឈប់ខឹងសិនទៅណាឲ្យវាឈប់ខឹងសិនណាឈប់ខឹងឈប់ទាស់សិនទៅតែអឺឥឡូវល្អកល្អើនគ្នាហើយប៉ុន្តែបងវានឿយណាយណាស់ជីវិតនឹងវាចេះទេអូនអើយ អីចេះចោះទៅអាចាំត្រូវគ្នាហើយចាំមកបួសអាកំពុងឆ្លោះគ្នាហ្នឹងកុំបួសកុំបួសអីពេលហ្នឹងគាត់តែចង់រត់កិច្ចបញ្ហាហ្នឹងបែបបាច់បួសដូចអាត្មាមានទម្លាប់មួយ ធ្វើ ការចូលគ្នាអីក៏ដោយ ពេលលំបាកមែនទេហ្នឹងអាត្មាអត់អត់ចង់ឈប់ទេដោយការបង្កើតវត្តមនីរតនារាមអញ្ចឹង ញាតិញោមសិននៅចាំហើយអ្នករស់នៅទាំងអស់ហ្នឹងដំបងឡើយអាត្មាប្រាប់តែមិនបាច់ភ័យទេអាប្របាក់ខ្លាំងអត់បាត់អាត្មាទេណាអាត្មាមិនទៅណាទេខំស្មៅញិញញិញថ្មិញខំស្មៅនៅនឹងខ្យល់ព្យុះមិននៅនឹងអាប្របាក់ហ្នឹងអាត្មាអត់ទៅណាទេអាត្មាប្រាប់គាត់ចឹងប៉ុន្តែថ្ងៃក្រោយបើថារីកចម្រើនហើយមើលទៅវាគ្មានខ្វះខាតអីទៀតទេ ការសិក្សាហ្នឹងវា អាចទៅមុខខ្លួនឯងបានហើយអានឹងអាត្មាចាប់ប្រឡែងប្រឡែងហើយប៉ុន្តែកំភៃអីអាប្របាក់ខ្លាំងហ្នឹងអាត្មាអត់បាត់ទេណាអញ្ចឹងតែប្របាក់ខ្លាំងអាត្មាអត់ទៅណាហ្នឹងហើយអញ្ចឹងមិនទម្លាប់អាប្របាក់រត់ចោលហ្នឹងអត់ទេអត់ទម្លាប់អញ្ចឹងប្របាក់នៅដោះស្រាយសិននៅរហូតដល់វាស្រួលអញ្ចឹងទៅចាំយើងទៅដល់ពេលយើងទៅយើងមិនមែនខឹងនេះខឹងនោះអត់ទម្លាប់អញ្ចឹងអាត្មាអត់ទម្លាប់ អត់ទម្លាប់អាខឹងពីហ្នឹងចេញទៅនោះទៀតអាខឹងពីហ្នឹងចេញទៅនោះទៀតអត់ទម្លាប់ចឹងខូចខ្លួនណាទម្លាប់ចឹងខូចខ្លួនរហូតលោក សង្ឃនឹងក៏ដែរអាទម្លាប់ចឹងដល់មានប្តីមានប្រពន្ធអាងថាខឹងអញទៅទៀតអញទៅទៀតណាអញ្ចឹងបានចាស់ចាស់ចាស់ចាស់គាត់មានទម្លាប់តលោកបួសយូរដល់នៅវត្តច្រើនសឹកទៅវិញគាត់ឲ្យកូននេះ ចាស់ចាស់ស្រុកថ្មគាត់ធ្លាប់នឹងលោកខឹងវត្តមួយ រត់ទៅវត្តមួយហ្នឹងគាត់មកឲ្យកូនតែបន្តិចនឹងសឹកមកវិញយកកូនឯងខឹងរត់ចោលកូនឯងទៀតនឹងចឹងចឹងថាចង់បួសដោះស្រាយស្រួលសិនឆ្លោះគ្នាមិនក៏ដោយដោះស្រាយស្រួលសិនណាហ្នឹងហើយចាំមកបួសបើថាកំពុងខឹងគ្នាទេ នឹងរួធួរអីឃើញឃើញអាធួរខឹងហ្នឹងឯងជាស្រ័យអាត្មានិយាយចឹងទៅអាត្មាមិនដឹងថាតើប្រពន្ធរបស់ អ្នកសួរនោះយ៉ាប់ប៉ុណ្ណាណាអាត្មាមិនដឹងទេប៉ុន្តែយ៉ាប់ហ្នឹងហើយតែយើងត្រូវដោះស្រាយសិនហ្នឹងហើយដោះស្រាយផ្លូវចិត្តយើងបានសិនហើយកុំសង្ឃឹមថាមកបួសនេះអត់រឿងនៅកន្លែងបួសហ្នឹងក៏រឿងពិបាក អាចពិបាកជាងរឿងនៅផ្ទះទៀតនឹងចឹងប៉ុណ្ណឹងហ្នឹងបន្តទៅទៀតអឺឈ្មោះចន្ទធីម៉ៅ អឺកណាកំពុង មានតំងន់បាន3ខែហើយខ្ញុំកណាចូលចិត្តស្ដាប់ធោះហើយនឹងធោះស្មូតគឺខុសប្លែកកាលមុន ឬមួយខ្ញុំកណាមានវ័យច្រើនហើយ ធ្វើឲ្យខ្ញុំកណាចូលចិត្តស្ដាប់ធោះចូលចិត្តនឹងចូលចិត្តមិនខ្មិចឬធោះទៅជាចូលចិត្តចឹងទៅអា អត់យល់អីណាហើយបើថាស្ដាប់យល់ទៅវាជ្រះថ្លាសុបាយចិត្តវាមានអីប្លែកទេវាអត់មានចាស់ជាងមុនឬក៏ក្មេងជាងមុនអត់មានអីបញ្ហាទេព្រោះគាត់ថាបើអត់ទាំងយល់ចេះតែលឺលឺចឹងទៅចេះតែលឺព្រោះព្រោះតែអាហ្នឹងវាមកវិចាស់ជាងមុនមែនហើយ Mm-hmm. ឬក៏ចាញ់កូននឹងកូននឹងចង់ឲ្យតែស្ដាប់ឮធរអញ្ចឹងទៅប៉ុន្តែបើថាស្ដាប់ទៅវាយល់ទៅជ្រះថ្លាទៅវាអត់មានអីចម្លែកផងនិយាយរឿងចម្រើនតាចាំបាច់ភ័យអីមែនទេលឹមសេងហុងកណាបានស្ដាប់ ធម៌ព្រះអង្គច្រើនហើយក៏យល់ត្រូវច្រើនដែរហើយព្យាយាមពន្យល់ប្រាប់គ្រួសារមេដាបេដាគាត់ពិចារណាហើយក៏យល់ត្រូវខ្លះខ្លះដែរតែបើជាដូនកណាវិញពន្យល់យ៉ាងណាក៏មិនស្ដាប់ហើយថែមទាំងខឹងទៀតព្រោះគាត់ជឿមង្គលភ្ញាក់ផ្អើលដែលគាត់ស្ដាប់លោកសង្ឃមួយចំនួនមួយអង្គដែលកសាងនៅលើភ្នំថាជួយឲ្យសង្គមខ្មែរបានសុខហើយជាដូនថែមទាំងនិយាយថា គេធ្វើអញ្ចឹងគ្រប់គ្នាតើកណាគួរតែបន្តពយល់គាត់ទៀតឲ្យយល់ត្រូវឬក៏បញ្ឈប់ត្រឹមនឹងអានឹងមើលតាមស្ថានភាពអឺមនុស្សក៏មិនខុសពីដើមឈើដែរបើយើងស្រោចទឹកឲ្យអត់ដូចអត់ឃើញចាប់ឬអីសោះចេះស្វិតទៅ ស្វិតទៅ យើងឃើញចឹងហើយស្រោចអីទៀត តែបើស្រោចទៅវាឃើញលាស់អីមកខ្លះដែរអាហ្នឹងចេះតែខំទៅណាអញ្ចឹងបានព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គប្រោសទៅអ្នកមានឧបនិស្ស័យដែលមានឧបនិស្ស័យហ្នឹងគឺថានិយាយទៅឃើញវាលូតលាស់ដូចយើង ស្រោចដំណាំអញ្ចឹងស្រោចដើមឈើអញ្ចឹងស្រោចទៅអូប្រែស្លឹកប្រែអីហ្នឹងវាលូតលាស់ខ្ចីស្រោចទៀតទៅហើយស្រោចទៅស្វិតទៅស្វិតទៅអាលួយគល់អស់ស្រោចអីទៀត ហ្នឹងហើយមួយយ៉ាងទៀតវាមិនមាន អីចម្លែកទេបនិស័យមកផ្សេងផ្សេងគ្នាកុំខឹងគាត់អីអាណិតគាត់ហ្នឹងហើយអ្នកសួរនឹងនឹងយល់អារម្មណ៍មួយ ថា ភាសាមួយដែលយើងពិបាកនិយាយគ្នាគឺភាសាទិដ្ឋិការយល់មនុស្សក្នុងពិភពលោកគេអាចយកទៅបង្រៀនភាសាមួយចេះទាំងអស់គ្នាហ្នឹង ភាសាអីក៏ដោយឲ្យតែរៀនចេះទាំងអស់គ្នាណាភាសានិយាយប៉ុន្តែភាសាបញ្ញាភាសាដួងចិត្តភាសាគំនិត ភាសាយល់ត្រូវនេះអត់ទេហ្នឹងអត់ទេពូវាពាក់ព័ន្ធនឹងការភ័យខ្លាចពាក់ព័ន្ធនឹង ការចង់បានសុខអីផ្សេងផ្សេងអញ្ចឹងទៅគឺធ្វើឲ្យមនុស្សមាន ការគិតខុសគ្នាអញ្ចឹងបាន អឺព្រះបរមគ្រូព្រះអង្គមានពនាមថាបរិសតាមសារថៈនោះគឺត្រូវគ្រប់បរិបត្តិទាំងអស់នឹងប្របាន តែអ្នកមានឧបនិស្ស័យនឹងហើយសំបីតែបៃតាក្មេកព្រះអង្គព្រះអង្គប្រោសអត់បានប៉ុណ្ណឹងចឹងបានញោមម្នាក់គាត់ពិបាកចិត្តរឿងម្ដាយក្មេកគាត់និយាយមិនបាន គាត់ថាគាត់ទៅឯណា ប្រជុំឯណានិយាយទៅគេស្ដាប់និយាយម្ដាយក្មេចនិយាយមិនបានបចោឯងរាល់ថ្ងៃចាំហើយអុយលុយអុយកាក់ចាយទៀតនៅ ទៅវាមិនចេះត្រូវសោះគាត់ពិបាកចិត្តគាត់លូដាក់អាត្មាបានប៉ានឹងឲ្យចូលញោមញោមឯងនឹងថៃញោមឯងនឹងជាស្អីប្រហែលពពុតនិយាយអ៊ូក្មេងបានផងហ្នឹង សពពុទ្ធណាពុកក្មេកព្រះអង្គត្រូវពុកមាទៀតហើយត្រូវពុកក្មេកខឹងរឿងព្រះអង្គទៅបួសចោលហ្នឹង ជេរព្រះអង្គរហូតហ្នឹងហើយព្រះអង្គឃើញថាបីដាក្មេកចិត្តអស់បច្ចុប្បន្នហើយតែមិនកែប្រែទេធ្លាក់នរកទៅជាមួយព្រះអនន្តគិតថាបើព្រះអង្គសុំកម្មាទោសឬក៏ជ្រះថ្លា ដាក់បាត អីតែម្ដងទៅក៏វាក្រន់ មានអីដល់ព្រះអង្គនិមន្តយើងទៅជាមួយព្រះអនន្តឯនោះឮថាលើរាជបរោះមកប្រាប់ថាកូនប្រសាព្រះអង្គកំពុងតែមាន ដំណើរឈ្មោះមករព្រះអង្គហើយនេះនោះថាឯងទៅបិទទ្វារនគរកុំឲ្យចូលអញគ្មានទៅចង់ជួបមុខខៅសិតតា ចំចំឈ្មោះអាមឹងអញ្ចឹងហ្មងណា ហៅពពុទ្ធហ្នឹងណាឃើញទេអញ្ចឹងកិច្ចដែលព្រះអង្គត្រូវធ្វើព្រះអង្គធ្វើហើយរឿងបានមិនបានបានធ្វើសិនឃើញទេអញ្ចឹងមិនមែនបំណងដែលពពុទ្ធទៅសិតតែជោគជ័យសិតតែត្រូវអឺបានទាំងអស់ហើយប៉ុន្តែព្រះអង្គធ្វើបានធ្វើហើយប៉ុន្តែបើសិនជា គេមិនស្ដាប់គេមិនតាមទេអាហ្នឹងតាមយថាកម្មទៅចឹងបានអាត្មានឹកឃើញពាក្យញោមប្រុសកាលហ្នឹងគាត់គាត់ឃើញសាមណេរធ្វើមិនសូវតំណងណាគាត់ថាខ្លែងក្រែងលោបរិស័ទមើលមកវាមិនសមឲ្យអាត្មានិយាយហើយ កាលហ្នឹងនៅចិត្តបទុមចាត់ដីទៅចាត់ដីឡើងបន្តិចលើផែនចាត់ដីក្រោមហ្នឹងហើយអាត្មាក៏ថាដូចខ្ជិលនិយាយញោមធំធំអស់ហើយគួរចេះគិតខ្លួនឯងខ្លះបានក៏ថាគ្មាននិយាយចឹងទេអត់និយាយចឹងកើតទេនិយាយចឹងតើលោកកុំធ្វើមេគេគាត់ថាចឹង និយាយចឹងទល់កុំធ្វើមេគេការទទួលខុសត្រូវរបស់មេគឺត្រូវតែនិយាយត្រូវតែណែនាំឯអាថាចុះបើណែនាំគេមិនស្ដាប់ទេសំខាន់យើង បានធ្វើការងាររបស់យើងសិនហើយនិយាយសិនគេមិនស្ដាប់អាហ្នឹងញោមអត់បន្ទោសទេតែបើទុកឲ្យលោកអញ្ចឹងហើយលោកកូនអត់និយាយញោមអត់បន្ទោសលោកទេញោមបន្ទោសលោកកូន ថាចឹងមើលញោមឲ្យតកូនញោមប៉ុណ្ណាក៏ញោមនិយាយដែរកុំថាអាយុប៉ុណ្ណាកូនច្បងក៏ញោមនៅតែនិយាយមានកូនមានចៅទៀតហើយក៏ដោយតែញោមឃើញថាខុសញោមហៅនិយាយរឿងតាមតាមរឿងរបស់គេលោកកូនក៏ដោយតែញោមឃើញថាធ្វើអីមិនសមញោមប្រាប់ហ្នឹង រឿងតាមតាមរបស់លោកកូនទេដល់ឡូវចឹងញោមប្រាប់ទៀតលោកកូនមិនតាមគឺរឿងរបស់លោកកូនដែរតែញោមបានធ្វើហើយញោមអត់ឲ្យស្ដាយក្រោយថឹងកាលហ្នឹងនឹកឃើញស្ដាយមិនបានប្រាប់នេះអញ្ចឹងសំខាន់យើងបានធ្វើដូចអ្នកសួរយើងបានបញ្យល់យើងបញ្យល់មិនស្ដាប់អើនឹងធ្វើម៉េចសត្វលោក Ahem. យើងបានធ្វើការងាររបស់យើងមកចាំរហូតពាក្យញោមអញ្ចឹងដូចហល់ថ្ងៃហ្នឹងមកបញ្យលហេតុផលកម្មផលអីចឹងណាសំខាន់មកបានធ្វើហើយអ្នកណាស្ដាប់បានប៉ុណ្ណាយល់ប៉ុណ្ណាប៉ុណ្ណឹងជីវិតអាមានតែប៉ុណ្ណឹង មាត់មានតែមួយឲ្យអាធ្វើម៉េចមាននិយាយចឹងសំខាន់អាធ្វើឲ្យគ្មានស្ដាយអីទេបំបាននិយាយហ្នឹងមិនស្ដាយ ខ្ញុំកណាថ្វាយអង្គមឲ្យសពគ្រប់សួរថាឆ្ងល់ថា ពេលពុកម្ដាយស្លាប់ហេតុអីកូនត្រូវកោសក់អាហ្នឹងប្រពៃណីទម្លាប់ ចាស់ចាស់ថាដូចថាអឺខ្មែរយើងឲ្យតែស្អីដែលថាលះបង់អីចឹងទៅសក់ជាទីស្រឡាញ់ទៅ ធ្វើ ដើម្បីបង្ហាញថាយើង ស្រឡាញ់យើងបូជាគុណគាត់ អីចឹងទៅ តែក៏គ្មានបានទទួលផលអីពីការកោសក់របស់យើងទេអត់ទេកោកោមិនកោអីទៅអានេះរឿងយើងទេដូចថាមិនដឹងធ្វើអីកោសក់ដូចអ្នកខ្លះថាអឺឲ្យតាទៅបន់ព្រះអង្គថឹងឲ្យតាប្តីឈប់ផឹកស្រាបានកោសក់ថ្វាយព្រះអង្គចឹងណាដូចជាសំដៅពីការលះបង់របស់ខ្លួនឯង ហ្នឹងហើយប៉ុន្តែយើងកោក៏កោទៅមិនកោក៏ហីទៅរឿងរបស់យើងទេមករឿងប្រពៃនេះត្រឡប់មកចឹងទេ មានចង្រៃអីបើមិនកោចង្រៃរស់ស៊ីដាក់អីអត់ទេអត់ទេអត់ទេតែយល់ថាមិនកោចង្រៃអានឹងវិឆាទិដ្ឋិទៀតតែបើយើងពេញចិត្តលះបង់ថាអឺពេលឪពុកម្ដាយស្លាប់ចឹងទៅកោសក់ទៅវាស្លាប់ទៅស្អាតអីចឹងកោសក់រសាសិលអីចឹងទៅណាអានឹងរឿងល្អអត់អីទេដោយការយល់របស់យើងក៏ប៉ុន្តែ បើសិនជាយល់ដែរបើយល់ខុសថាតែស្លាប់ត្រូវតកោបើមិនកោទេវារស់ស៊ីដាក់ វាឆុងវាឆាំងវាឈិះវាឈូសអីចឹងទេអានឹងកុំល្អជាងព្រោះវាមិនឆាទិដ្ឋិបាត់ហើយខ្ញុំកណាចង់ជួបលោកម្ចាស់គ្រូយូរមកហើយចិត្តបានជួបហើយខ្ញុំកណា នៅកូរ៉េខាងត្បូងអូហ្នឹងហើយចាំជួបគ្នាបាទ ណាអ្នកស្ដាប់ធัวប៉ុន្តែថ្លឹងមើលទៅអ្នកអ្នកផឹកមើលច្រើនជាងអ្នកស្ដាប់តែទោះជាផឹកក៏ផឹកទៅណាពេលស្ដាប់ធัวគួរចំណាយពេលស្ដាប់ធัวខ្លះក៏ល្អដែរមិនថាបងប្អូនមកស្ដាប់ទាំងអស់សើឈប់ទេប៉ុន្តែពេលមានឱកាសយូរយូរម្ដងអញ្ចឹងគួរតែស្ដាប់ទៅអាត្មាអត់ប្រកាន់ទេអ្នកផឹកក៏ស្ដាប់បានអីក៏ដាប់ដូចនិយាយមិញអញ្ចឹង រឿងឈប់មិនឈប់រឿងរបស់យើងទេប៉ុន្តែថាពេលយើងជួបគ្នាវិភាសាធោះអាយរស់សេចក្តីចម្រើនជួនកាលអ្នកទៅផឹកផឹកផឹកផឹកផឹកដល់ស្ដាប់ចំតាណាមួយឈប់ក៏មានឬក៏ថាឈប់ផឹកនឹងមិនបានប៉ុន្តែ វាអាចយកប្រយោជន៍ស្អីមួយផ្សេងដើម្បីទៅធ្វើវាវាល្អជាងការស្ដាប់ធម៌មិនប្រកាន់ថាទល់តែឈប់ផឹកបានស្ដាប់ទេអត់ទេហ្នឹងហើយតែយើងយល់ដឹងយើងកាត់បន្ថយយ៉ាងម៉េចធ្វើអីទៅជាប្រយោជន៍ អាហ្នឹងរឿងរបស់យើងມັນប្រកាសថាអ្នកអត់ផឹងសើល្អក៏មិនមិនល្អចឹងដែរវេទរតនាសួរថាអោខៈតើមែនអូនេះហើយមិញហ៎អានិយាយរឿងហ្នឹងដោយសារកាលទៅតណាឆាំងវ៉ុនឬក៏ស្អីណាទេ ដែលសំដែងធននៅ ខាងលើហ្នឹងបានតែល្មមដល់ពេលជាប់ទៅចុះទៅខាងក្រោមសតតែកន្លែងផឹកទៅពេញហ្នឹងឯងអ៊ូអែពេញហ្នឹងសង្វេកមកមកមិនថាមិនទេអាណិតបងប្អូនអានឹងមានវេទិកាស្ដាប់ធួយនៅផឹកដល់ប៉ុណ្ណឹងចុះអាអត់មានវេទិកានឹងផឹកប៉ុណ្ណាឬក៏មកពីអឺស្អប់ ឈ្មោះអាត្មាហ្នឹងក៏មិនមកជួបក៏មិនដឹងបើយើងមានមនោសញ្ចេតនាជាតិសាសមែនយូរយូរទៅម្ដងអញ្ចឹង យើងជួបគ្នាសូម្បីតែបកខុសគ្នាបកមិនខុសគ្នាអីយ៉ាងម៉េចប៉ុន្តែយើងយល់មនោសញ្ចេតនាជាតិសាសតែមួយអីមានពេលជួបគ្នាម្ដងវាមិនមែនថាអាត្មាល្បីឈ្មោះអីចេះចុះវាមិនមែនវាវាមិនបាច់រើសថាអញ្ចឹងទេ បើយើងគិតពីមនោសញ្ចេតនាជាតិសាសយើងវិញវាមិនចាំបាច់តល់អញ្ចឹងហើយក៏មិនចាំបាច់តល់តែអធិស្ស្រ័យត្រូវគ្នាឬក៏ទល់តបៈជាមួយគ្នាបើយើងជួបគ្នាយើងប្រកាន់ត្រឹមតែខ្មែរដូចគ្នាមួយទៅក៏បានវានៅតែកន្លែងនឹងមួយដែរល្អដែរបើអាត្មាទៅផ្សាយបៈអានឹងចាំយើងបៈខុសគ្នាអឺ យើងចូលវាមិនកើតទេប៉ុន្តែនេះមានផ្សាយបាក់ស្អីទៅ ក្នុងនាមជាខ្មែរហ្នឹងអត់មានអីស៊ូវ៉ុនអូនេះឲ្យប្រយងមកថានៅស៊ូវ៉ុនហ្នឹងមានមានខាងក្រោមសិទ្ធិផ្សារសិទ្ធិកន្លែងផឹកកន្លែង gambling កន្លែងស្អីស្អីអ៊ូអែអាត្មាដើរឡើងខ្មាស់គេដើរដើរសឹងចង់រួចដល់វាអ៊ូអែពេកចឹងទៅសិទ្ធិកន្លែងផឹកកន្លែងអីចឹង ដល់អត់ហ៊ានមើលមុខបងប្អូនណាអត់ហ៊ានមើលដើរមើលអាផ្លូវឯងចុះមកក៏ញោនញោមមកនិយាយនៅលើមិនដូចខនបើដល់ចុះមកអ្នកផឹកច្រើនជាងវ៉ាលៀងហេងសួរថាឆ្ងល់តែពេលឪពុកម្ដាយស្លាប់ហេតុកោសអត់ដដែល អឺអានសិតវិសាលលោកគ្រូតើការលេងហ្គេមខុសទេបើជាអ្នកបុះសាមណេរលេងឲ្យតែពាក្យលេង លបែងមិនបាច់ដល់ហ្គេម ចេញ អាយកឈើយកអីមកលេងភ្នាល់គ្នាលេងលេងមិនបាច់ដាក់លុយណាហ្នឹងត្រូវតនកម្មខកទៅបាត់ពួកគាត់ចឹងទៅហើយដល់ពេលកុហកវាអាចចូលនៅក្នុងការវិនិច្ឆ័យពេលវេលា ទោះបីមិនមិនវិនិច្ឆ័យទ្របក៏វាវិនិច្ឆ័យពេលវេលា game លេងខ្មែរធ្លាប់លេងពីមុន កាលនៅនេនគេមានអាប្រដាប់ចុចចេះអត់ដឹងយូរទេលេងគេអត់ដឹងយូរអូអានេះខាតអាយើងគិតតែដល់ចាញ់លុយបានខាតតែអានេះខាតពេលស្មើនឹងខាតជីវិតអត់ប្រយោជន៍ទេខាតមែនទេមានអីខាតជាងខាតពេលទេមើលគេអ្នកមានអ្នកមានអត់មានពេលលេងហ្គេមទេណា សិទ្ធិធំធំមានពេលលេងហ្គេមអាជីវិតគេពេលវេលាហ្នឹងគឺថាវាស្មើគ្នាទៅមកហើយយើងអ្នកក្រនេះសម្បូរពេល អ្នកក្រក្រតែលុយឯងតែសម្បូរពេលលេងនេះលេងនោះ តែអ្នកមានមានតែលុយតែក្រពេល ព្រោះគេប្រើពេលគេហ្នឹងទៅជាមានប្រយោជន៍អស់ហើយខុសហ្នឹងគឺខុសឆ្គងសម្រាប់ជីវិតយើង ជីវិតដែលគួរតែធ្វើរបស់មានតម្លៃយើងយកទៅលេងហ្គេមអាហ្គេមរឿងរបស់អន់របស់លេង ពាក្យថាលេងមានអីថ្លៃថ្នូរហើយទីហោះដែលយើងលេងហ្គេម1ម៉ោង2ម៉ោងយកទៅធ្វើការងារមានប្រយោជន៍ទៅអានសៀវភៅឬក៏ទៅធ្វើអីទៅដាំដុះឬក៏សិក្សាជំនាញកាត់តស្អីស្អីមានប្រយោជន៍ឃើញទេវាជាលបែងមួយដែរតែកាត់តកាត់អីប៉ុន្តែវាចម្រើនចំណេះចេះដឹងតែអាហ្គេមនេះគឺលេង សតតែមកអាហ្នឹងអត់ប្រយោជន៍ស្អី មិនត្រូវអាបត្តិតនកម្មទុកគាត់អីមែនបើវាខាតពេលហើយអ្នករៀនចឹងនេះលោកលោករៀនអង្គខ្លះលោកលេងតែហ្គេមឃើញគ្មានចេះអីទេវិនិច្ឆ័យបច្ចុប្បន្នហ្នឹងមានចេះអីជាប់ទៅហ្គេមហ្នឹងដែរ cry freedom អូ cry freedom ណាសេរីភាពយំហ៎អឺ តើធ្វើដូចម្ដេចទៅចិត្តរបស់យើងស្ងប់នឹងឆ្លើយច្រើនហើយសំណួរហ្នឹងសុំមិនឆ្លើយទៀតទេ ចង់ទៅសួរទៅវិញថាចង់បានចិត្តស្ងប់យកមកធ្វើអីណាឬក៏ថាហេតុអីបានចង់បានចិត្តស្ងប់ទី2តើធัวកន្លែងណាដែលបដិបត្តិទៅនាំឲ្យចិត្តស្ងប់នៅទៅសួរតដែលហេតុអីបានចង់បានចិត្តស្ងប់ហ្នឹងលក្ខណៈដូចម្ដេចដែលហៅថាចិត្តស្ងប់ស្គាល់ចិត្តស្ងប់អត់ ក្នុងកាយយើងចេះតែចង់បានចិត្តស្ងប់ចង់បានចិត្តស្ងប់ប៉ុន្តែពេលបដិបត្តិទៅមិនអានឹងសោះណាតែស្ងប់ដែលយើងសំដៅនឹងទៅស្ងប់ម៉េចស្គាល់អត់ស្គាល់អាស្ងប់នឹងអត់ហេតុអ្វីបានយើងម្នាក់ម្នាក់ត្រូវការចិត្តស្ងប់អាត្មាក៏ឆ្ងល់ដែរអាត្មាគ្មានចង់បានផងហ្នឹងអាត្មាចង់តែដឹងច្បាស់ទេ all reality SDR ស្ងប់មិនស្ងប់វាជារឿងបោះចិត្តតាហ្នឹងវាចិត្តដោយអត្ថគិតឲ្យចិត្តមិនគិតដល់ចិត្តដេកលក់ឬក៏ងាប់បាត់វាត្រូវតែគិតចឹងប៉ុន្តែបើមានសតិសម្បជញ្ញៈគ្រប់គ្រងចិត្តហ្នឹងវាទៅតាមអំណាចរបស់យើង ចិត្តនៅក្នុងអំណាចមានអបើស្ងប់មួយយ៉ាងទៀតវាស្ងប់ក្នុងឈានក្នុងអីណាហ្នឹងអត់ធ្វើការអីទេគួយចឹងទៅចូលឈានប្រហែលម៉ោងចឹងទៅមិនបាច់ទៅរស់ស៊ីអីទេអាហ្នឹងអតើមនុស្សស្ងប់ តើមនុស្សស្ងប់ មនុស្សរបៀបណាស្មានមិនដឹងដែរមនុស្សអត់ធ្វើអ្វីទាំងអស់មែនបានហៅថាស្ងប់លោកចាស់គ្រូអានឹងក៏ស្មានមិនដឹងដែរប៉ុន្តែ បើស្ងប់ជាសន្តិបត្តិគឺស្ងប់កិលេសហ្នឹងហើយស្ងប់កិលេសអានឹងមាន ស្ងប់លោភៈទោសៈមោហៈ ស្ងប់ការចំណែនស្ងប់ការនិន្ទាស្ងប់នឹងពោះពាក្យថាស្ងប់វាមាន3ទី1ហៅថាកាយវិវេកអាស្ងប់ហ្នឹងនិយាយតាមធម៌កាយវិវេកហ្នឹងគឺมันនៅច្បុកច្បល់មួយគេហ្នឹងកាយវិវេកអហើយចិត្តវិវេកស្ងប់ចិត្តនោះគឺការចម្រើនឈានហ្នឹងហើយចម្រើនឈានរងាប់ពួក កាមឆន្ទៈរងាប់ពួកផ្សាព្យាបាទអីចឹងទៅដោយអំណាចឈានអហើយដល់មួយទៀតហៅថាឧបតិវិវេកស្ងប់គឺព្រោះបានពលត្រូវនៅព្រះនិព្វានអញ្ចឹងបើស្ងប់កាយមាន អាជីវិតប្រចាំថ្ងៃរាល់ថ្ងៃនេះពួកពួកនៅក្នុងធននឹងចែកដាច់ឲ្យថាស្ងប់ចិត្ត គេហៅតែចិត្តទៅវិវេកទៅឲ្យចូលឈានហ្នឹងហើយអត់មានដឹងរឿងរ៉ាវក្នុងโลกនេះទេអានោះវាមានរូបណា មួយរបស់កម្មដ្ឋានហ្នឹងមកជាអារម្មណ៍ទៅចូលឈានទៅជាអបណាចិត្តទៅអាណាចបាញ់គ្នាក៏អត់ដឹងដែរចូលឈានបាត់ហើយនោះអានឹងស្ងប់ចិត្តចិត្តស្ងប់នឹងអញ្ចឹងមានរបៀបអញ្ចឹងមានហើយស្ងប់មួយទៀតគឺស្ងប់កិលេសអស់ហៅថាឧបធិវិវេកអានឹងមានស្ងប់កាយអាចស្ងប់ដែរវាមិននៅច្បុកច្បល់មួយគេហ្នឹង ប៉ុន្តែជីវិតសាមញ្ញធម្មតាយើងចេះទៀមទីរស់ស្ងប់មិនកើតពីព្រោះអីឲ្យវាស្ងប់មិនកើតស្ងប់អីជីវិតរាល់ថ្ងៃហ្នឹងវាត្រូវតែគិតចិត្តហ្នឹងត្រូវតែគិតឮគិតឃើញគិតធំក្លិនគិតឲ្យវាស្ងប់អត់ធ្វើការមិនកើតអញ្ចឹងហើយបានជានៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងអាត្មានៅតែទៀមទាឲ្យសិក្សាឲ្យដឹងពីដំណើររបស់ចិត្តហើយចម្រើនការ ដឹងតាមដាន ទៅ let it go ទោះបីតែអារវើរវេកើតឡើងក៏ជាអារម្មណ៍ដ៏សតិបានដែរឃើញទេធម្មតាអត់ទៀមទាចិត្តស្ងប់ទេបើរស់នៅក្នុងជីវិតសាមញ្ញធម្មតាអត់ទៀមទាចិត្តស្ងប់ទេ ហើយបើចង់ចិត្តស្ងប់មែនទែនទៅចម្រើនឈានទៅអាហ្នឹងអត់បាច់នៅធ្វើការធ្វើអីទេអាហ្នឹងអាហ្នឹងចិត្តស្ងប់នៅក្នុងឧបធិវិវេកអឺសំទោសនៅក្នុងចិត្តវិវេកហូភក្តី ឆ្ងល់មួយថាចង់សួរទៅលោកគ្រូតេតងនឹងបោះបាយបិណ្ឌតើបោះបាយបិណ្ឌនឹងបានផលដល់ពួកប្រែតដែលស្លាប់ទៅឬទេដល់ឬមិនដល់នឹងអាត្មាគ្មានទៅដឹងទេប៉ិនបើសួរថាតើអាត្មាធ្វើអត់អត់តាំងពីអាត្មាមិនតន់យល់ច្បាស់ធម៌អាត្មាមិនដែលអស់បាយមួយដុំអត់មកធ្លាប់ໄວស្គាល់អីគេមានការ ទំបុះ តំបួសវត្តអាត្មាហ្នឹងតែចិត្តភ្លឺគេបោះអបាយបិណ្ឌហ្នឹងគឺវៃស្គាល់អាត្មាចាំចង្វាក់អាភ្លេងបោះអបាយបិណ្ឌហ្នឹងទៀតវៃវៃដូចថាបាទស្គរហើយហ្នឹងអាហ្គេមស្គរហ្នឹងអាអាអាក្នុងស្គរលឺទូងទូងដែរហ្គេមស្គរឈើនេះលឺតកតកតកអញ្ចឹងនេះវៃថាតកតកតកតកទូងទូងទូងទូងតកទូងទូងតកតកទូងទូងអញ្ចឹង បាទធ្លាប់ចេះវ័យចាស់ចាស់វ័យទៅចេះតាមគាត់ប៉ុន្តែដល់ទៅបោះមកអត់ដូចអត់ចំណូលកាលហ្នឹងមិនថាយ៉ាងម៉េចមើលទៅដូច waste មើលទៅដូចអាម៉េចហ្នឹងដល់ពេលយើងមកសិក្សារៀនសូត្រទៅដឹងថាការបាចបាយបិណ្ឌពេញតវត្តហ្នឹងតោសវិញគ្មានបានប៉ុនអីទេវត្ថុបំណងរបស់ ព្រះបរោះយើងហ្នឹងគាត់ធ្វើអាត្មាគិតថាគាត់មានបំណងល្អខ្លះដែរឲ្យមនុស្សទៅវត្តទៅអីកំឡាមនុស្សឲ្យចេះទៅជុំគ្នានឹកម៉ែនឹកឪអីចឹងទៅឲ្យវាមិនភ្លេចចោលពេកប៉ុន្តែរស់អីវាមិនល្អបង្កើតរឿងអត់ល្អចឹងទៅទៅបោះប្រឡាក់ពេញទៅវត្តបើបើគិតបើគិតជាបាចឲ្យនឹងទី1មានមច្ឆាទិដ្ឋិទី2ប្រឡាក់សនាសនៈសង្ឃ ទីវត្តអារាមបើយើងឲ្យកើតជាអំពើល្អយើងអត់ទៅបំផ្លាញបរិស្ថានអញ្ចឹងអាទៅបោះនោះទៅបំផ្លាញបរិស្ថានគឺប្រឆាំងជាមួយនឹងអាវាសជាទីសំបាយធ្វើឲ្យអាវាសទៅ ជាកក្រិចបាបហ្នឹងមែនតើតើប៉ុន្តែចង់និយាយថាពីបំណងរបស់អ្នកបង្កើតហ្នឹងអាចថាមិនអាក្រក់ទេព្រោះមនុស្សបើមិនរួពិធីកុហកវាអត់ព្រមទៅ ទៅទៅអញ្ចឹងឯងបានគេឲ្យបោះពេលព្រលឹម ហើយអាពេលព្រលឹមហ្នឹងឲ្យលោកសោតបារាប្រែឲ្យស្ដាប់ទៅវិនិច្ឆ័យហ្នឹងវាអញ្ចេះអញ្ចេះអញ្ចេះប៉ុន្តែអ្នកទៅបោះឥឡូវអាត្មាគិតថាគ្មានទៅស្ដាប់បារាស្អីទៅទៅបោះទៅញ៉ែគ្នាពេញទៅវត្តហ្នឹងប្រុសហិញស្រីទៅគប់បាយដាក់គ្នាប្រែពេញទៅវត្តចឹងបានលះបានបានទេអាត្មាមិនដឹងទេប៉ុន្តែបើសួរអាត្មាថាអាត្មាធ្វើទេអាត្មាអត់ធ្វើហើយអត់ធ្វើហើយទូវត្តហ្នឹងពោធិសត្វអាត្មាបង្កើតឡើង ប្រហែលតាំង2001មកហ្នឹងមកដល់ពេលនេះមានបោះបាយម្ដុំឯណូអត់ធ្វើស្អីតែមិនច្បាស់ពីក្នុងមកមកអត់ធ្វើបោះបាយបិណ្ឌក៏មិនធ្វើអារោងអ្នកតាស្អីក៏មកធ្វើអត់អត់ធ្វើធ្វើទៅស្អីដែលយើងអាចពិសោធន៍បានមកតាហើយ ក៏មានការលើកឡើងដែរដូចជានៅយៈខសង្យុត្តអីដូចជាពួកយៈពួកប្រែតអីខ្លះវាដើរលិតអារបស់សៅមងអីចឹងចាស់ចាស់ជាបង្កើតកម្មវិធីដោយសាររៀនប៉ុន្តែសម័យពុទ្ធមានអ្នកធ្វើចឹងអត់ទេអ្នកខ្លះរហូតដល់យល់ថាបោះបាយបិណ្ឌមានតាំងពីសម័យព្រះតាគ្មានទេពុទ្ធឯណាទៅបរៀនអញ្ចឹងអត់ទេប៉ុន្តែគ្រាន់ថាចាស់ចាស់គាត់ចេះយករឿងហ្នឹងយកមកផ្សំបង្កើតពួកមានពួកប្រែតខ្លះហ្នឹងវាស៊ីអនុមោទនីបុណ្យបានទេវាដើរលិតតែរបស់ចឹងចឹង ក៏ក្រិចអីចឹងអញ្ចឹងដល់បោះឲ្យវាសៅម៉ងទៅបានវាស៊ីកើតអត់ឆ្លាតទេអាគិតថាវិធីនឹងអត់ឆ្លាតដដែលពីព្រោះពួកហ្នឹងវាមិនមែនតែខែភ្ជុំឯអាខែអប់ភ្ជុំវាដើរស៊ីតែកម្រងអញ្ចឹងហ្នឹងស៊ីតែកម្រងតែអញ្ចឹងមិនបាច់ភ្ជុំក៏វាស៊ីតែកម្រងអញ្ចឹងឯងកម្មវាឲ្យស៊ីតែអញ្ចឹងវាអត់ឲ្យស៊ីរបស់កាក់ល្អកើតហើយក៏គ្មានកម្មហ្នឹងប្រាប់ថាឲ្យស៊ីខែភ្ជុំអត់ទេ វាស៊ីតែចឹងរាល់តែហ្នឹងវាឃ្លានតែចឹងវាដើរលិតតែអញ្ចឹងរាល់ថ្ងៃក៏ធូបច្រកលហកមិនមែនតែទៅវត្តវាទៅក្រកច្រកលហកតាមផ្សារតាមផ្សោតាមទីស្មោកគ្រោកតាមទីចោលសាកសពពួកយៈពួកអមនុស្សហ្នឹងវាដើរលិតតែអញ្ចឹងយើងមិនបាច់បោះអីអញ្ចឹងក៏វាលិតតែអញ្ចឹងយើងបោះក៏តែប៉ុណ្្នឹងអាមិនបោះក៏តែប៉ុណ្្នឹងអញ្ចឹងលទ្ធផលបានតែខាតហ្នឹងហើយប៉ុណ្្នឹងឯងមានអីទេ បើគិតថាមានប្រយោជន៍ខ្លះសម្រាប់ខ្លួនឯងអាត្មាធ្វើបានណាប៉ុន្តែគិតរកប្រយោជន៍វាអត់ឃើញហើយអាត្មាបកស្រាយពីមុនពីមុនចេះមិនចង់ប្រអាប់ចាស់យើង ពេកគេថាបំណងល្អអីរបស់គាត់ចង់ឲ្យមនុស្សទៅវត្តប៉ុន្តែគិតយូរយូរយូរយូរទៅដូចរកល្អមិនឃើញសោះឃើញតែផ្លានយូរយូរឥឡូវក្មេងប្រឡោះកំមុំឡើងទៅបោះគប់ដាក់គ្នាពេញតែនឹងឯងទៅញ៉ែនេះ វាអត់មានប្រយោជន៍អីផងរហូតដល់ទៅបង្កើតមិឆាទិដ្ឋិយាយយាយខ្លះគាត់បានលបនឹងនៅវត្តហ្នឹងគាត់បង្កើតបល័យសោតមកឃើញផ្ទាល់វត្តខ្លះហ្នឹងគាត់ទៅជាមានបល័យសោតដល់ទៅទិញបាយគាត់យកទៅបោះមិនប្រែតស៊ីកើតណាមិនទិញបាយគាត់សោតបល័យស៊ីមិនកើតឃើញមិឆាទិដ្ឋិមួយជាន់ហើយមួយជាន់ទៀតតាជាប់របៀបកើតតែមិឆាទិដ្ឋិពេញទៅវាលហ្នឹងស្អីចឹងស្អីក៏ស្អីមានមករៀនសច្ចៈធម៌ទៅលែងឆ្ងល់អារឿងចឹង អអង្គរតនៈកន្សមអកសួរថាតើប្រពុតចេះមើលជំងឺ ផ្លូវកាយទេអឺបើតាមរឿងខ្លះមានពេលខ្លះព្រះអង្គមើលដែរសម្រាប់ភិក្ខុសង្ឃអីហ្នឹងដូចជាភិក្ខុរាកមូលអីព្រះអង្គឲ្យទៅយកអាមិនតែផ្លូវកាយអាផ្លូវចិត្តក៏ព្រះអង្គមើលអាផ្លូវកាយក៏ព្រះអង្គមើលប៉ុន្តែមើលមិនឲ្យសត្វលោកជាប់ជាពាក់ហ្មងមិនដើរតួជា គ្រូពេទ្យអីទៅព្យាបាលគេអត់ទេអានឹងទុកទូនាទីឲ្យកុហកគេធ្វើព្រោះថាបើព្រះអង្គវិខគ្នាឯងក្នុងហ្នឹងព្រះអង្គប្រាប់ឆ្នាំអីចេះចុះបានវិខគ្នាឯងប្រាប់គ្នាឯងហ្នឹងបានមិនមែនរឿងអកតេមិនមែនរឿងអឺប្រកាន់បពុអីទេ គឺដើម្បីការពារអាសវៈធម៌ការពារអកិលេសរបស់មនុស្ស ឥឡូវសាព្រះអង្គថាឲ្យភិក្ខុនឹងចេះពេទ្យទៅធ្វើពេទ្យចេះត្រាំទៅធ្វើត្រាំមិនលោកនឹងឈប់រៀនធម៌វិន័យអស់ឈប់រៀនអប់រំចិត្តអស់ដើរទៅធ្វើគ្រូធ្វើមហ្នឹងអត់មានយកធម៌អានត្រៃលក្ខឬក៏សង្វេកធម៌នឹងទៅចែកគេទេហើយមនុស្សដល់មកដើម្បីតែព្យាបាលរោគចឹងទៅវាមានបានពាក់ព័ន្ធនឹងអប់រំចិត្តចម្រើនបញ្ញាអីអត់ទេឥឡូវយើងមើលរហងៃពុទ្ធហាមប៉ុណ្ណឹងឯងលោកនៅតែធ្វើ នៅតែស្រោចទឹកនៅតែខ្សែកថាហើយហើយសួរថា អ្នកស្រោចទឹកខ្សែកថាទាំងអស់នឹងយល់សច្ចធម៌ឯងអត់ទេទាំងអ្នកធ្វើក៏អត់យល់អ្នកតែឲ្យលោកធ្វើក៏អត់យល់បើយល់ធ្វើអត់កើតធ្វើកើតព្រោះអត់យល់យល់ធ្វើអត់កើតធ្វើកើតព្រោះអត់យល់អារឿងហ្នឹងមានរឿងដែរដូចជាភិក្ខុមួយអង្គលោកអឺធ្លាប់ធ្វើពេទ្យនៅជាកុហកនោះលោកធ្លាប់ធ្វើពេទ្យហើយទៅបួសក្នុងសំណាក់ព្រះសិរីបុត្រសិស្សរបស់ព្រះសិរីបុត្រ ក្មួយទៅក្មួយមកក្មួយរបស់ព្រះសិរីបុត្រដល់ហើយចឹងទៅ លោកធ្លាប់ធ្វើពេទ្យចឹងលោកដើរព្យាបាល គេទៅអ្នកស្រុកនិយាយពីអគុណលោកឲ្យនេះឲ្យនោះឲ្យជីវរអីអីអីយកមកចែកព្រះសិរីបុត្រព្រះសិរីបុត្រចេះឆ្ងល់យកសបោម៉េះហើយបានប្រាប់ថាងខ្ញុំកណាទៅព្យាបាលជំងឺគេជំងឺផ្លូវកាយហ្នឹងព្រះសិរីបុត្រតេះឌីលភិក្ខុឯងមកបួសទៅអី លះអានឹងកើតផងសឹកទៅធ្វើពេទ្យវិញទៅអានឹងការងារកុហកហ្នឹងពួកអីព្រោះទៅធ្វើចឹងមិនមែនថាមិនជួយទេជាជួយទោះបីជាកុសលចិត្តក៏ដោយជាការជួយក៏ប៉ុន្តែវាបិទផ្លូវរបស់ប្រជាជនបិទផ្លូវរបស់បរិស័ទឈប់ឲ្យបរិស័ទងាកមករកអាហារផ្លូវចិត្តគឺភ័យអីទៅព្យាបាលតារឿងផ្លូវកាយហ្នឹងវាបិទអាហារផ្លូវចិត្តនេះបាត់ឈឹងហ្មងឈប់មកហាត់ពុតចិត្តនេះឈប់បណ្ដោយ ចឹងមិនកន្លែងហ្នឹងទោះបីប្រសងលោកចេះក៏ព្រះអង្គអត់ឲ្យធ្វើដែររឿងពេទ្យមកអីហ្នឹងណាជាការទ្រុសតកូលកន្លែងហ្នឹងហៅថាជាការទ្រុសជាការធ្វើបាបបរិស័ទយើងចិត្តយើងយើងថាទៅព្យាបាលរោគគេដើម្បីជួយ គេប៉ុន្តែអត់ទេព្រះអង្គថាអានឹងធ្វើបាបគេព្រោះអី ព្រោះយើងយកអាគុណសម្បត្តិព្យាបាលរាងកាយគេនឹងឲ្យគេជ្រះថ្លា បូជាតែរឿងអញ្ចឹងទៅបាទផ្លូវកាយនឹងមករលោកទៀតណាដល់ផ្លូវចិត្តនេះអត់មករៀនដើម្បីវឹកហាត់ទេអត់អត់លេងចោលអានឹងអស់លេងអ្នកខ្លាំងយកយកថាអានឹង ជួយ មនុស្សជួយ សង្គមជួយអីមែនទេធ្វើបាប មនុស្សវិញទេធ្វើឲ្យមនុស្សវង្វេងចាក់សច្ចធម៌ ហើយដាក់ពាក្យអាត្មាចឹងហើយរៀនតិចទៀតទៅដឹងហើយឥឡូវយើងមើលមើលកន្លែងលោកល្បីប៉កែប៉កែហ្នឹងទៅសួរអ្នកទាំងអស់គ្នាហ្នឹងយល់ហេតុផលកម្មផលទេអត់ទេយល់ធោះកើតពីបច្ច័យអត់ទេថា100នាក់ទាំង100នាក់ដែលទៅភ្លូកភ្លឹកកន្លែងលោកប៉កែអញ្ចេះប៉កែអញ្ចោះលោកមើលជំងឺអញ្ចេះជំងឺទៅចាប់ម្នាក់ក្នុងចំណោមហ្នឹងមកវាលែងតែអ្នកជូនគេទៅដោយតែប្តី ប្រពន្ធជឿអាហ្នឹងប្តីមិនជឿទេតែទៅអាហ្នឹងអាចប្តីនឹងចេះប៉ុន្តែបើអ្នកទៅមើលខ្លួនឯងត្មងច្បាស់ទេក្នុងចិត្តនឹងយល់ច្បាស់សច្ចធម៌ទេអត់ទេគ្មានហ្មងអត់ទេតែបើអ្នកច្បាស់សច្ចធម៌ឈប់ទៅឥឡូវដូចមិនបាច់ដល់ឃើញសច្ចធម៌អីច្បាស់ដូចឃើញខមមិនដែលមកដែលដែលអាបញ្យល់ទៅគាត់យល់ឃើញគាត់ឈប់ឯងគាត់ឈប់អាភ្ញាក់ផ្អើលអញ្ចឹងអញ្ចឹងឃើញគាត់ឈប់ឯងគាត់ថាពីមុនគាត់អញ្ចឹងឯង យល់ប៉ុណ្ណឹងយើងឈប់ចុះទម្រាំតអ្នកឃើញច្បាស់សច្ចធម៌ហ្មងវាមានកម្រើកអីទៀត balance ផ្លូវចិត្តហ្នឹងវាមានប៉ុណ្ណាអឺលីលីជីណាដោយម្ដេចដែលហៅថារក្សាអបោសតសិលខ្ញុំគណៈដឹង តនិច្ចសិលអបោសតសិលអត់ដឹង និច្ចសិលសិលដែលគប្បីមានជានិច្ចហ្នឹងទោះបីមានពុទ្ធសាសនាក៏ដោយមិនមានក៏ដោយពិភពលោកនេះគួរតែមានបានវាបានសុខបើមានទេវារស់នៅវាស្លាប់គ្នាឆក់ប្លន់អីចឹងណាអញ្ចឹងដឹងហើយថានិច្ចសិលហ្នឹងទៅបោសុតបោសុតហ្នឹងខិនបន្ថែមបន្ថែមតាមពេលវេលាមួយសប្តាហ៍ម្ដង ពីរដងអីចឹងណាដើម្បី train the mind ដើម្បីបន្ថយកិលេសក្នុងចិត្តនេះ ដែលយើងបំពេញតែតណ្ហាហ្នឹងយើងគេថារស់ស៊ីចិញ្ចឹមជីវិតប៉ុន្តែដោយសារយើងភ្លេចយើងភ្លេចរស់ស៊ីវាមិនមែនដើម្បីចិញ្ចឹមតែជីវិតយើងរស់ស៊ីចិញ្ចឹមកិលេសអញ្ចឹងឧបោសថហ្នឹងគឺជាថ្នាំកែកិលេសព្យាបាលកិលេសណាពេលដែលយើងលំបាកអីហ្នឹងអង្គឲ្យតែមករស់មករស់ហើយប៉ុន្តែពេលរស់ហើយល្មមហើយវាមិនគ្រប់ទេយើងចិញ្ចឹមកិលេសទៀតយើងមិនមែនចិញ្ចឹមតែខ្លួនយើងរាង កាយយើងទេ មិនចិញ្ចឹមតកូនចិញ្ចឹមកិលេសទៀតត្រូវទំនើបចេះត្រូវស្រួលចេះត្រូវឆ្ងាញ់ចេះណាអានឹងចិញ្ចឹមកិលេសហ่ะហួសពីចិញ្ចឹមជីវិតវាទៅចិញ្ចឹមកិលេសអញ្ចឹងដល់បោសិតហ្នឹងវាមកពីពាក្យឧបៈនិងឱសិតឱសិតហ្នឹងប្រែថាថ្នាំ សិលហ្នឹងជាថ្នាំឧបៈហ្នឹងប្រែថាគៀកប្រែថាកឹតប្រែថាខ្លាំងស័ក្តិសិទ្ធឧបោសិតហ្នឹងប្រែថាថ្នាំស័ក្តិសិទ្ធសិលដែលជាឱសិតដ៏ស័ក្តិសិទ្ធកំចាត់កិលេសកិលេសអីខ្លះដូចជា មួយអាទិត្យមួយសប្តាហ៍ហ្នឹងដើម្បីបន្ថយចំណងរបស់អណ្ដាតអណ្ដាតហៅថារយៈសៈតណ្ហាតណ្ហាកើតព្រោះរសជាតិដែលឃ្លានឃ្លានឃ្លានឃ្លានស៊ីមិនចេះឈប់ហ្នឹងអញ្ចឹងពងអត់វាមួយថ្ងៃទៅមើលមិនមួយថ្ងៃទល់យប់ទេគឺមកនេះហ្នឹងពីថ្ងៃត្រង់ដល់យប់រហូតដល់ព្រឹកឡើងហ្នឹងមួយអាទិត្យម្ដងសាកលបងមើលអញ្ចឹងទៅវាងាប់ទេមែនវាខ្លះវាអត់ងាប់ទេប៉ុន្តែយើងវាបំពេញតែអាកិលេសហ្នឹងឲ្យ train train the mind អហើយសិក្ខាបទបន្ទាប់ទៅនឹងរំច្រៀងអឺអឺអឹមនឹងរំច្រៀងប្រគំដំគោះអីនឹងប្រផ្លេចប្រផ្លាក់អលិអឡក់ដូចស្គួតហ្នឹងណាមិនជារឿងចាំជីវិតទេអានឹងចាំកិលេសច្រៀងរំប្រគំដំគោះហ្នឹងយើងរំខ្លួនឯងវាថាសុបាយបើយើងមើលគេអង្គុយមើលគេមកដូចស្គួតនេះរំកញិកញ្ញៈ កញិកញៈកញិកញៈហ្នឹងដកភ្លេងចេញយើងយើងដាក់ទាំងភ្លេងផងរំផងមើលទៅល្អមើលមើលតាមឆាកតាមអីគេរំមកឈិចឈិចឆាចឹងទៅខ្លះខោចខ្លះអីចឹងទៅមើលទៅល្អមើលអត់មានភ្លេងបាទបិទភ្លេងឲ្យអស់មើលទៅរូបទៅទេមិនដូចឈួតអាហ្នឹងគ្មានដើម្បីជីវិតអីទេបំពេញកិលេសសុទ្ធតែមកអាហ្នឹងអញ្ចឹងបានពងអត់វាខ្លះទៅអាកិលេសហ្នឹងថ្ងៃអបោសុទ្ធហ្នឹងគឺពងអត់វាខ្លះទៅឲ្យវាស្លូតខ្លះកុំឲ្យវាពេញវាពេក មួយទៀតនោះការតាក់តែងខ្លួន ពាក់គ្រឿងកម្រងឬក៏ការតាក់តែងនឹងវាថារវល់អូយរវល់ឲ្យវាឃើញទោសខ្លះមួយអាទិត្យហ្នឹងឲ្យតមបានមួយថ្ងៃអញ្ចឹងទៅអាក៏រោក្រែមបបោមាត់ហ្នឹងអាលាបក្លិននេះក្លិននោះតែងសក់តែងអីណាណីហ្នឹងអារៀនធ្វើធម្មតាមួយថ្ងៃមើលងាប់អត់អត់អាហ្នឹងវាងាប់អត់ហ្នឹងហ្នឹង train តាមដែរនឹងអបអសតហ្នឹងអញ្ចឹង គឺវាចូលទៅកាត់កិលេសទេមិនរឿងអីទេវាអត់មានប៉ះពាល់សុខភាពទេនិយាយរួមតមអាតំណឹងអត់មានប៉ះពាល់សុខភាពទេគឺពងអត់តែកិលេសទេបថយតែកិលេសទេអបោសុតនឹងវ៉ាលៀងហេង មកស្ការសពគ្រប់ទៅមានសំណួរថាតើការវិជាផ្សេងផ្សេងក្រៅគណិត ក្រៅពីគណិតវិទ្យារូបវិទ្យានិងសង្គមតើជាតិដេរិឆានកថាដែរចាត់ជាតិដេរិឆានកថាដែរឬទេដោយតែរៀនមុនអគមគាថាដែរអឺខ្ញុំកណាឆ្ងល់លោកមួយអង្គពោលថាជាដេរិឆានកថា ពាក្យថាតិរិឆានកថាយើង កុំជាប់ នឹង ពាក្យសត្វដេរិឆានតែយើងជាប់នឹងពាក្យសត្វដេរិឆានព្រោះយើងខឹងនរណាជាអានឹងថាអដេរិឆានអានឹងគេខឹងគឺសំដៅទៅដល់សត្វពាហនៈសត្វដេរិឆានសត្វហៅសត្វពាហនៈអត់សូវអីទេសត្វដេរិឆានយើងអត់ស្រួលចិត្តទេ ហើយដល់ពេលគិតថាយើងកំពុងដេរិឆាននៅវិជាទៅទៀតគឺឯងទៅទៅទៀតវិជាដេរិឆានរបស់សត្វឯណាកុំជាប់ជាមួយនឹងពាក្យដេរិឆាននឹងថាជាសត្វហ្នឹងមិនមែនទេពាក្យដេរិឆាននៅក្នុងទីនេះតិរៈនឹងប្រែថាតតឹងតតឹងអីតតឹងទាស់ជាមួយនឹងសួនពៀន ហៅថាដេរិឆានវិជាមិនបាច់ដល់អូមអាមទេរៀន skill អីផ្សេងផ្សេងសាដេរិឆានវិជាបងអស់រៀនវិជាបតម្រៃរៀនវិជាបឡានរៀនវិជាស្អីស្អីសិទ្ធដេរិឆានវិជាទាំងអស់ប៉ិនជំរាបអញ្ចឹងថាគុំជាប់ជាមួយនឹងពាក្យសត្វដេរិឆាន ជាដេរិឆានវិជា ជាវិជាមិននាំឲ្យស្ងប់រងាប់ មិននាំឲ្យលះបង់មិននាំឲ្យចម្រើនវិវេក ដើម្បីដឹងច្បាស់នៅសច្ចធម៌វិជាទាំងអស់នោះហៅថាតិរិឆានវិជាអញ្ចឹងណាមិនធ្ងន់ទេពាក្យនឹងមិនធ្ងន់ទេបើយើងយល់មិនធ្ងន់ទេវិជាអីក៏ដោយសំបីតារៀនជាងតងរៀងរៀនគូរៀនចម្លាក់រៀនស្អីស្អីតិរិឆានវិជាទាំងអស់រៀនអង្គសញ្ញើរៀនប្លង់សិស្សវិជាបកើនកន្លែងហ្នឹង អាហ្នឹងដែលហៅថា dedication វិជាវាព្រោះវាបកើនកិលេសវិជាណាក៏ដោយ បើមិនបកើនបញ្ញា ផ្នែកឃើញនៅសច្ចធម៌តាមពិតហើយវាបកើនបកើនតែ ego បង្កើនតែមានអ្នកបកើនតែអំនួតអួតអាងបង្កើនតែលោភៈអវិជ្ជាទាំងអស់ហ្នឹងវិជ្ជាចេញពីប្រអិនក៏ដោយសត្វដេតិឆានវិជ្ជាទាំងអស់ ប៉ុន្តែមិនឲ្យរៀនទេណាត្រូវការរៀនទៅមានអីបើកាន់ថាវិជានឹងដែលដែលហៅថាដេរិឆានវិជានឹងគឺគឺមិនមែនជាវិជាទៅរស់សុនពៀនទេមែនទេព្រោះជាវិជា បកើតកិលេសហ្នឹងហើយពាក់ព័ន្ធនឹងវិជាទាំងអស់ហ្នឹងអាត្មាក៏ចម្រើនពោដែរអ្នករៀនបានខ្ពស់ខ្ពស់អីហ្នឹងសូមឲ្យវាคล้ายជាបណ្ឌិតមែនតើណាកុំឲ្យបណ្ឌិតទៅសញ្ញាបត្រកុំឲ្យបណ្ឌិតទៅ skill ណា skill មិនមែនជាបណ្ឌិតពិតប្រាកដទេហើយពិសេសអ្នករៀនស្អីស្អីបានខ្ពស់ខ្ពស់ណា ego នោះខ្ពស់ខ្ពស់ណានិយាយដូចនៅលើមេឃអញ្ចឹងនិយាយមើលមកគេនឹងនិយាយនិយាយនិយាយខ្ញុំរៀនចប់បណ្ឌិតដែរដូចមិនដែលលឺអាណានិយាយហ្នឹងនឹងស្អី រាល់ skill ទាំងអស់សូមលោកអ្នកបណ្ឌិតទាំងឡាយជ្រាបថារាល់ skill ទាំងអស់ដែលរៀនហ្នឹងគ្រាន់តែសម្រាប់ដោះស្រាយបញ្ហាផ្ទាល់ខ្លួនឯងតែប៉ុណ្្នឹងទេធ្វើឲ្យជីវិតហ្នឹងវារស់បានស្រួលជាងអ្នកអត់ចេះប៉ុណ្្នឹងឯងវាអត់មានស្អីទេវាអត់មានលេខលើសពីហ្នឹងទេជីវិតហ្នឹងជាទុកទេបានជាអ្នកត្រូវការ skill ហ្នឹងខំរៀនចង់ងាប់រហូតដល់ជាប់ master ហ្នឹងមកវាខ្លាចពិបាកហ្នឹងណា តាមពិតហ្នឹងគ្រាន់តែបធូរបថយសេចក្តីទុកខ្លួនឯងហ្នឹងហើយបើថាធូរថយបានហើយក៏ជួយគេទៅអាហ្នឹងបានវាទៅជាមានតម្លៃរៀនត្រឹមតែមកបានធ្វើការខ្លួនឯងមានលើសគោស្អីគោក៏វារស់ខ្លួនវាកើតដែរឥឡូវលោកណាលោកណៃរៀនចប់បណ្ឌិតឯណាក៏ដោយបើដើម្បីតែធ្វើការរស់តែម្នាក់ឯងទេស្មើគ្រាន់បើជាងគោគោមិនចេះរស់ ហើយគោវាមិនចេះមើងងាយគេ ផងហើយដែលយើងគ្រាន់តែចេះរស់តែខ្លួនឯងបានវិឡា ធំបានឡាន ធំបានស្អីហីអត់ទាំងដែរធ្វើប្រយោជន៍អីដល់គេផងគ្រាន់តែបានសញ្ញាបត្រនឹងរលុយរកកាក់បានទេប៉ុណ្ណឹងយកតែអួតគេមើលទៅមើលងាយគេអន់ជាងគោទេណាគោវាមិនចាប់បាត់បាច់តថ្នាក់អឺ master អីផងគោវារស់បានម្នាក់វាអញ្ចឹងដែរចាំកូនវាបាន ហើយក៏វាមិនដែលទៅមើលងាយពីណាដែរឃើញទេប៉ុន្តែមនុស្សជាងការមានសញ្ញាបត្របណ្ឌិតអាត្មាឃើញច្រើនអត់យល់ពីជីវិតជីវិតនឹងយល់តែអាចចំណេះខ្ពងទៅអួតគ្នានិយាយគ្នានិយាយនិយាយនិយាយនិយាយចាញ់គេលើកសញ្ញាបត្រអាងនិយាយនិយាយនិយាយលើកថ្នាក់មកអាងខ្ញុំរៀនដល់នេះខ្ញុំរៀនដល់នោះទេអត់សំខាន់ណាស់ឯងរៀនដល់ណា ទេសំខាន់ណាស់ឯងដោះស្រាយបញ្ហាបានហ្នឹងសេចក្តី សំខាន់របស់អ្នកមិនមែន អាសញ្ញាបត្រនឹងយកទៅបង្ហាញគេទៅពេលទៅធ្វើតេស្តបានហើយទៅធ្វើតេស្តទៅសម្ភាសការងារនោះណាសញ្ញាបត្រនឹងយកទៅទៅបង្ហាញពេលគេសម្ភាសទៅបានហើយជា reference ជា requirement ជា CV ជាអឺប្រវត្តិរូបយើងរៀនអីហ្នឹងណាដើម្បីគេទុកចិត្តថាយើងនឹងវាធ្វើការងារបានតែប៉ុណ្្នឹងតាសញ្ញាបត្រហ្នឹងមានស្អី ហើយដល់ពេលអា real life យកសញ្ញាបត្រនឹងយកទៅធ្វើអ្នកបណ្ឌិតទាំងឡាយអត់ជោគជ័យច្រើនណាស់រឿងជាមួយប្រពន្ធវាភ្លេចតែឯងជាប្តី ជាប្រពន្ធសិតស្មើគ្នាយកប្រពន្ធគ្នាមិនសូវចេះអីអាឯងថ្នាក់បណ្ឌិតដើរបដៅគេបដៅគេដល់បដៅប្រពន្ធពួនមិនស្ដាប់អញណាបណ្ឌិតភ្លេចភ្លេចខ្លួនយកបណ្ឌិតទៅបដៅប្រពន្ធកន្លែងហ្នឹងល្ងងហើយគ្មានបណ្ឌិតអីទៀតទេ ថាបណ្ឌិតនឹងសញ្ញាបត្រនឹងយកទៅបញ្ជាក់តែម្ដងតែពេលទៅធ្វើការទៅបានហើយអញ្ចឹងណាផ្ដាំហ្មងទៀតហ្នឹងហើយបណ្ឌិតនឹងយកទៅបង្ហាញគេតែពេលដាក់ពាក្យបានណាយល់យកទៅបត់ទុកឲ្យស្អាតមិនអីទេអើបើថាដុកទ័រអីអីហ្នឹងគេដាក់បង្ហាញហ្នឹងដើម្បីឲ្យ អ្នកទៅមើលហ្នឹងគេទុកចិត្តថាគាត់នឹងរៀនបានជាប់ចឹងមែនហ្នឹងគេបង្ហាញកន្លែងហ្នឹងមានប្រសិទ្ធភាពអាហ្នឹងគួរបង្ហាញបើជាដុកទ័រនោះណាដាក់នៅពេទ្យគេ clinic គេគេមានសញ្ញាបត្រស្អីស្អីទទួលស្គាល់ពីនេះពីនោះគេដាក់អាហ្នឹងវាប្រយោជន៍របស់គេដើម្បីឲ្យអ្នកជំងឺនឹងមានការទុកចិត្តថាអូគាត់នឹងរៀនបានចេះចោះអីចឹងប៉ុន្តែ real life real life ណាត់គ្នាទៅហូបបាយហេតុអីទៅនិយាយពីសញ្ញាបត្រអឺខណៈ ពឹងជូនទៅនេះទៅនោះអីទៅនិយាយរឿងសញ្ញាបត្រអានឹងវាអត់ពាក់ព័ន្ធទេពាក់ព័ន្ធទេហើយតើអ្នកមកនិយាយអញ្ចឹងអញ្ចឹងថាថាដឹងបណ្ឌិតស្អីទេជាប់ជាមួយបណ្ឌិតហ្នឹងហ្នឹងហើយបណ្ឌិតក៏ហោះវែងល្មមបើបណ្ឌិតលោកវែងទៀតលោកហងៃពងវែងច្រើនណាហ្នឹងហើយទៅរៀនថៃវែងមួយថៃពលខ្លួនឯងចេះថៃណា វប្បធម៌អរិយធម៌អីយកតាមគេងអស់ទៅទៅរៀនបរទេសឯណែណៃពលមួយនងទៀតទៅសពលរៀនបានសញ្ញាបត្រធំធំពលជាមួយនឹងសញ្ញាបត្រភ្លេចធោភ្លេចវិន័យអស់ហ្នឹងធោវិន័យលែងខ្វល់លែងអីអស់ហ្នឹងសពលហ្នឹងបណ្ឌិតអីស្មើមើលវាមិនឃើញបណ្ឌិតវាអត់ឃើញបណ្ឌិតឯអ្នកដេតីឃើញបណ្ឌិតមិនហាមដឹង ប៉ុន្តែបណ្ឌិតមែនទេអត់ចេញរឹកចងេងចងាងយកអាសញ្ញាបត្រហ្នឹងមកអួតអីទេបើថានិយាយកាន់តែមិនចង់ឲ្យគេដឹងថាខ្លួនឯងរៀនដល់ណាផងអាហ្នឹងបណ្ឌិតមែនទេដូចវាលេងតែពេលខ្លះដែលវាត្រូវបញ្ចេញសមត្ថភាពឬក៏អឺគេថាមានពេលខ្លះទេត្រូវរើសជា តំណាងនេះតំណាងនោះបើយើងអត់មានអានឹងទេគេមិនអោយធ្វើការនឹងអានឹងទៅយកបង្ហាញខ្ញុំរៀនដល់នឹងវាចេះចោះទៅប៉ុន្តែ real life អានឹងនឹងយកសញ្ញាបត្របណ្ឌិតយកមកបង្ហាញដើម្បីអីទេហ្នឹងហើយចឹងសរុបមកវិញ លោកប្អូនសួរនឹងសរុបឲ្យហើយថា វិជាទាំងអស់ជាដេរិឆានវិជានឹងមិនមែន ប្រែថាវិជារបស់សត្វដេរិឆានេគឺវិជាដែលវាមិនដឹកនាំទៅរកសួនពៀនតែប៉ុណ្្នឹងឯងសម្បីតែពាក្យសម្ដីយើងចឹងដែរនិយាយលេងសើចធម្មតាសត្វដេរិឆានកថាទាំងអស់មិនបាច់ទៅជេរគេឯងនិយាយក្លុកក្លែងលេងសត្វដេរិឆានកថាទាំងអស់ពួកវាមាននាំឲ្យស្ងប់ងាប់ណានាំឲ្យការិយកៈហ្នឹងសើចលេងសប្បាយហ្នឹងអឺដូចសវុតវិពលសួរថា what does avakha avakha means អវកាមែនអវកាសេខ្មែរបានទេអានឹងនឹងឬក៏ស៊ូពីអាសវៈអវកាហ្នឹងខ្មែរមិនចេះដែលលឺ A W A K H A អត់ដឹងចង់និយាយពីរឿងអីអង់គ្លេសក៏ដូចមិនមែនអង់គ្លេសបល័យដូចមិនបល័យ ស៊ូហ្មងទៀតបាទមិនថាយ៉ាងម៉េចគេលោតសេមិនត្រូវហេងកូនពៅពីកូរ៉េចង់ឲ្យលោកម្ចាស់គ្រូមានធេរដីកាតេតូននឹងការស្លាប់ទៀនព្រោះខ្ញុំកណាតែងពិចារណាថាអាត្មាអញតិចទៀតស្លាប់ហើយតិចទៀតស្លាប់ហើយដល់ពេលលោកម្ចាស់សំដែងរឿងស្លាប់នឹងមកខ្ញុំកណាស្ដាប់ទៅយល់បានភ្លាមភ្លាមត្មងទៀត ហ្នឹងអាហ្នឹងនិយាយញឹកឥឡូវកុំនិយាយអីស្លាប់គង់តែបានស្លាប់ឯងផៃស្រីមុំសំណួរតើគ្រប់ហេតុដែលនាំឲ្យយល់សពទាំង4តែមាន វត្តមានរបស់ឧទ្ធចៈជាតិសឹកឬយ៉ាងណា ត្រូវហើយឆ្លើយខ្លីដោយសារមានឧទ្ធចៈនឹងឯងបានយល់សព ដល់បុគ្គលអស់ឧទ្ធចៈទៅអស់យល់សពលុយសុខៈសួរថាបរោះមាន ប្រពន្ធហើយទៅលេងស្រីតើដាច់កាមេដែរឬទេអឺ បើស្ត្រីនោះព្រមហើយស្ត្រីដែលយើង ទៅប្រព្រឹត្តហ្នឹងវាមិននៅ ក្នុងការ ជាកម្មសិទ្ធិរបស់អ្នកណាមិននៅក្នុងប្រភេទនៃស្ត្រី20ពួកហ្នឹងហ្នឹងឲ្យលុយឲ្យកាក់ត្រឹមត្រូវហ្នឹងមិនដាច់ទេការមេហ្នឹងក៏ប៉ុន្តែវាចូលក្នុងអបាយមុខប្រប្រុសច្រើនតែមានប្រៀបកន្លែងហ្នឹងអា តើមិនអីទេវាអត់ដាច់សិលគាត់កុំភ្លេចថាវាចូលអបាយមុខមួយទៀតនៅមិនតៈមួយទៀតហៅថាអិទ្ធិធុតៈកន្លែងហ្នឹងវិនិច្ឆ័យដែរវិនិច្ឆ័យកុសលធម៌អាចធ្លាក់នរកដូចគ្នានឹងឲ្យតែប្រព្រឹត្តច្រើនពួកអកុសលធម៌វាអត់មានលើសខ្វះគ្នាទេវាគ្រាន់តែអញ្ចឹងបានព្រះអង្គអត់មានអឺ សំដែងមានចន្លោះមិនអនុញ្ញាតឲ្យសត្វលោកយកប្រៀបគ្នាដើម្បីធ្វើអកុសលទេបើយើងលើកថាវាមិនចាត់ចូលនឹងអីដល់អញ្ចឹងទៅវាព្រឹត្តយកមែនតែនប៉ុន្តែភ្លេចបានជាថាអានឹងអបាយមុខៈអបាយមុខប្រែថាប្រធាននៃសេចក្តីវិន័យហើយតើវិន័យវិន័យគុណធម៌ហ្នឹងហើយវិន័យសិលហ្នឹងហើយសិលធម៌របស់មនុស្សវាមិនក្រណមិនក្នុងសិក្ខាបទនោះតែប៉ុណ្្នឹងឯង ពួកដកប្រុសដកស្រីចេញទូអកុសលដែលប្រព្រឹត្តមានអីលើសគ្នាតែអកុសលាធម្មីអកុសលាធម្មីហើយមិនដែលអកុសលចិត្តប្រុសតិចជាងអកុសលចិត្តស្រីអត់មានទេទូអកុសលហ្នឹងវាគ្មានប្រុសគ្មានស្រីអីទេបូរុនខានមានសំណួរសូមឲ្យព្រះអង្គជួយបំភ្លឺកណាផងរវាងម្ដាយជាអ្នកបង្កើតហើយម្ដាយធំជាអ្នកចិញ្ចឹមតើមួយណាមានគុណច្រើនជាង អឺគ្មានអីវាស់បានទេអ្នកសួរបាទគុណគឺវានៅក្នុងជំរឿដួងចិត្តរបស់គាត់ យើងអ្នកដឹងហ្នឹងយើងគ្រាន់តែរលឹកដឹងថាពួកគាត់មានគុណប៉ុណ្ណឹងទេក៏ប៉ុន្តែអឺឲ្យយើងយកស្អីទៅវាស់នរណាគុណធំជាងវាសម្រេចនៅលើតើទឹកចិត្តរបស់គាត់ហ្នឹងអនុគ្រោះយើងណាខ្លាំងជាងហ្នឹងហើយហើយបើតាមអាត្មាអាត្មាថាមិនបាច់វាស់ទេ យើង ជាបច្ឆាជន ម្ដាយបង្កើតក៏ គោរពស្រឡាញ់ទៅព្រោះជាម្ដាយយើងហើយម្ដាយធំជាអ្នកបីបាច់ថែរក្សាក៏យើងគោរពស្រឡាញ់ទៅ បានប៉ុណ្ណាយកប៉ុណ្ណឹងអត់ព្រៀបតែព្រៀបខ្វល់ចិត្តបានរបស់ហ្នឹងម៉ែនេះគុណធំជាងអញឲ្យនេះឲ្យនោះអត់បើថាកុំឲ្យវាពិបាកចែកស្មើគ្នាតែហ្មងអានអត់ខ្វល់មិនបាច់រឿងគុណតិចគុណច្រើននាំតែខ្វល់ចិត្តហ្នឹងហើយប៉ុន្តែគុណខុសគ្នា បើយើងប្រៀបទៅថាអ្នកឲ្យកំណត់មានតែមួយនឹងឯងបើអ្នកចិញ្ចឹមនរណាក៏អាចចិញ្ចឹមបានដែរបើយើងប្រៀបអញ្ចឹងបានក៏ប៉ុន្តែអាគុណតិចគុណច្រើនអីហ្នឹងវាគ្មានអីទៅថ្លឹងដែរ